ខ្ញុំកណាសូនថ្វាយគុំគុំចាស់គ្រប់អង្គសូមជម្រាបបងជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ពីចម្ងាយបាទខ្ញុំសូមកម្មវិធីស្វាយថ្ងៃនេះរបស់ទូទួលអ្នកការខ្មែរគឺខ្ញុំបាទនឹងបងប្អូនជនវៀនបាទនឹងឡើងបកស្រាយពីនេះពីនោះទាំងអស់គ្នាបាទអញ្ចឹងសូមជួយបងប្អូនស្វាគមន៍បងប្អូនបាទអរគុណបងលេហើយជាធម្មខ្ញុំកាលណាសូមក្រាបថ្វាយបង្គំព្រះធេរានៃធរៈគ្រប់ព្រះអង្គហើយសូមជម្រាបសួរដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាទីគោរពនិងជាទីនឹកលឹកផងដែរហើយថ្ងៃនេះគឺអឺមានកិច្ចពិភាក្សាគ្នារវាងខ្ញុំបាទជំនាញហើយនឹងបងដាលេអុយហើយកិច្ចពិភាក្សាថ្ងៃនេះយើងលើកយក ប្រធានបទណាបងហើយពាក់ព័ន្ធទៅនឹងរឿងការផ្ដល់ខេត្តសៀមរាបក៏ដូចជាការសាងសង់មូលដ្ឋាន សាងសង់ពលាន យន្តហោះនៅខេត្តសៀមរាបនឹងប្រគល់ទៅឲ្យចិនដកពីប្រទេសបារាំង នៅថ្ងៃនេះផងដែរហើយសង្ឃឹមថាបងប្អូននឹងចូលរួមហើយជួយចែករំលែកទៅដល់បងប្អូនយើងផ្សេងៗក្នុងការផ្សាយរបស់យើងនៅថ្ងៃនេះផងដែរបាទអរគុណច្រើនបងដាលេបាទហើយបងអឺបើកបងឲ្យបើកមយល់ផងបងហ្នឹងហើយយើងយើងហៅឈ្មោះបងប្អូនយើងដែលគាត់ចូលមកខមមិនទៅបាទបាទអរគុណបងខ្ញុំអញ្ចឹងខ្ញុំស្វាគមន៍បងប្អូនយើងអឺពីរបីនាក់សិនបង ហ្នឹងហើយហ្នឹងហើយហៅឈ្មោះគាត់សិនណាបាទបាទអរគុណហើយមានជំរាបសួរដល់ឈៀងអ្នកផងដែរហើយសូមជម្រាបសួរហើយក៏មានបងប្អូនយើងមួយចំនួនទៀតដូចជាប៊ុនឡុងក៏សូមជម្រាបសួរច័ន្ទត្រាដាវីអឺច័ន្ទត្រាវ៉ាដេលីបាទសូមជម្រាបសួរ មង្ឃីគឹមជម្រាបសួរបាទហើយសៅនួនសូមស្វាគមន៍ផងដែរហើយមាន សមលវាំងក៏សូមស្វាគមន៍ផងដែរហើយចន្ទថាម៉ាក់យាយអូនីកាក៏សូមជម្រាបសួរហើយសូមស្វាគមន៍មានជីអ៊ីបក៏សូមជម្រាបសួរហើយអ្នកមីងមួយសុខីសុខីមូមីងសុខីមនៅប្រទេសបារាំងក៏សូមស្វាគមន៍ហើយជម្រាបសួរ Battery Packer ក៏សូមស្វាគមន៍ Evert T សូមជម្រាបសួរបងប្រុសសារី ដែលមាន Facebook ប្រជាធិបតេយ្យខ្មែរដែលសូមជម្រាបសួរសាំងគឹមជាសូមជម្រាបសួរផងដែរបាទហើយលោកពូសមែនឆាំក៏សូមជម្រាបសួរហើយសូមស្វាគមន៍ហើយបងស្រីមេរីបែននៅខាងប្រទេសបារាំងក៏ស្វាស្វាគមន៍ផងដែរមកកាន់ការ live ថ្ងៃនេះហើយមានរមអឺរមថាអ៊ំសូមស្វាគមន៍ផងដែរហើយសូមដានីក៏សូមជម្រាបសួរ ជរវីទេពក៏សូមជម្រាបសួរផងដែរអាណេត cosmetic សូមស្វាគមន៍ហើយសូមជម្រាបសួរបង បាទបាទនេះហើយដោយសារបងប្អូនយើងគាត់ចូលរួមជាបន្តបន្ទាប់អញ្ចឹងអរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះហើយមានភាវិភាបាទភាវិភាមានមានបងឡាស្រីបាទបាទបងឡាស្រីនេះគឺជាកូនសិស្សជេមសក់ បាទកូនសិស្សឈេមសុកបាទបាទបាទបាទគាត់ជាគិកូនកូនសិស្សឈេមសុកបាទហើយនឹងបងអត់មានកូនសិស្សកូនសិស្សខាន់សវណ្ណទេបងអកូនសិស្សខាន់សវណ្ណឥឡូវនឹងពងរប៉ាត់លបាយបាទបាទអង្គប្រាច់ព្រុចបងបាទបាទបាទអង្គប្រុកក្បាច់អូច្រឡំបាទអរគុណសានលេខកន្លះបង បាទបងនេះកន្លះរហស្សនាមគាត់រាជនីជ័យអឺម៉ារីបានលោកពូលោកពូសនសនមានឆាំនៅចិត្តជន់វៀនស្រាប់ហើយបាទជាមួយនឹងអ្នកមីងបាទបាទកំពុងអង្គុយបោះប្រយងឲ្យពីក្រោយក៏មិនដឹងបាទបាទកំពុងតែឆ្លើយឆ្លើយតបខមមិន បងប្អូនយើង នៅក្នុង ការ live ថ្ងៃនេះបងបាទបាទអូខេហើយអឺឥឡូវហ្នឹងយើង ចាប់អារម្មណ៍ពីរឿងហ៊ុនសែនគាត់ដកដកអឺដកហូតបាទដកហូតអឺអឺកិច្ចសន្យាសាងសង់ពលានយន្តហោះពីបារាំងទៅបកលចិនណាបាទផ្លើមធំកាន់តែធំមែនតើនេះបាទកាន់តែចេញមុខចេញមាត់មែនតើនេះបងបុផានីកែនហ៊ុនសែនហ្នឹងកាន់តែចេញមុខចេញមាត់ទៅណាបាទបាទយើងអ្វីដែលយើងមើលឃើញបងថាយើងឃើញព័ត៌មានដែលគេចុះផ្សាយព្រមព្រៀតពីរឿងហ្នឹងណារឿង ពាក់ព័ន្ធទៅនឹងការដកទីតាំងការដកការសាងសង់ពលានយន្តហោះនៅខេត្តសៀមរាបជាពលានយន្តហោះគេហៅពលានយន្តហោះអន្តរជាតិណាបងប្អូនប៉ុន្តែសុកសុកស្រាប់តែលោកហ៊ុនសែននឹងដកពីក្រុមហ៊ុនបារាំងទៅឲ្យក្រុមហ៊ុនចិនវិញអញ្ចឹងយើងមើលមិនដែរមានបើមិនមានបញ្ហាអីក៏មិនដកដែរអញ្ចឹងមិនអញ្ចឹងបងបើមិនអញ្ចឹងយើងមើលឃើញពីមុនដំបូងខ្ញុំធ្លាប់ឮលោកហ៊ុនសែនបានប្រកាសដែរ បើស្កាសថាខេត្តសៀមរាបហើយនឹងខេត្ត3ហ្នឹងគឺ ត្រូវបកគលឲ្យចិនអញ្ចឹងហ្នឹងឥឡូវដែលសួរមូលហេតុអីសុកសុករហ៊ុនសែនបកគលគេហៅថាបកគលខេត្តទាំង3ខ្ញុំភ្លេចខេត្ត2ប៉ុន្តែខ្ញុំចាំបានតែខេត្តសៀមរាបមួយខេត្តសៀមរាបហ្នឹងគឺគាត់បកគលទៅឲ្យចិនគ្រប់គ្រងនៅក្នុងម៉ាក់កាលចុងក្រោយនេះបងអញ្ចឹងវាជារឿងមួយដែលកំពុងតែមានការព្រួយបារម្ភប្រទេសដែលនៅក្រោមអំណាចចិនភាគច្រើនគឺត្រូវបានចិនគេគេហៅថា គ្រប់គ្រប់គ្រងណាគ្រប់គ្រងដូចដូចនៅគឺអឺដូចនៅប្រទេសអីដែលដែលដែលគេហៅថាផ្ដល់ពលានយន្តហោះដែរឲ្យពលានយន្តហោះទៅចិនហ្នឹងដោយសារជាពាក្យបំណុលចិនហើយมันមានគេហៅថាมันមានលទ្ធភាពសងទៅចិនវិញហើយក៏បានបង្កាត់ពលានយន្តហោះរបស់ខ្លួនហ្នឹងបកគលឲ្យចិនគ្រប់គ្រងអានេះនៅប្រទេសកម្ពុជាយើងឥឡូវនេះកំពុងតែដើរដំណើរឈានឆ្ពោះទៅដូចដូចគ្នាអញ្ចឹងបងតាមការមើលឃើញរបស់ខ្ញុំវា កម្ពុជាคล้ายទៅជាកូនបំណុលរបស់ ចិនយ៉ាង ពេញទីតែម្ដងព្រោះយើងមើលទឹកប្រាក់នៃប្រទេសកម្ពុជារបស់យើងដែលទឹកប្រាក់ដែលជាបំណុលគេហៅថាជាបំណុលអន្តរជាតិឬក៏បំណុលបរទេសដែលកម្ពុជាជំពាក់ហ្នឹងគឺប្រទេសចិនគឺច្រើនជាងគេបង្អស់ច្រើនជាងគេបង្អស់បើន័យថាអឺកម្ពុជាជំពាក់បំណុលក្នុង100%គឺចិននឹង50%បាត់ហើយ50%អញ្ចឹងកម្ពុជាមិនអាច គេហៅថាដោះបំណុលសំចិនបានទេអញ្ចឹងត្រូវតែកាត់កន្លែងណាមួយហើយកាលពីមុនយើងឃើញកាត់មានការកាត់នៅអឺខាកោះកុងនៅកោះកុងការការសាងសង់មូលដ្ឋានទ័ពហ្នឹងនៅសមុទ្ររៀមហ្នឹងគឺបានយកទៅឲ្យចិនហើយតែឥឡូវប្រហែលជានឹងត្រូវកាត់ឥឡូវនេះកាន់ខាត់កាត់ខេត3ទៀតគឺខេតក្នុងនោះខ្ញុំចាំបានតែខេតសុរាបជាតំបន់ទេសចរដែលមានសក្តានុពលខ្លាំងហើយជាកន្លែងដែល គេហៅថាកលែងសេដ្ឋកិច្ចអញ្ចឹងត្រូវបានផ្ដួកបើប្រគល់ទៅឲ្យចិនហើយនៅមួយវិញទៀតគេជួយក្រោយពីការដកការប្រគល់ខេតសៀមរាបទៅឲ្យចិនគ្រប់គ្រងក្រោយមកយើងឃើញមានការបណ្ដេញប្រជាពលរដ្ឋដែលពួកគាត់នៅតាមមាត់បឹងទន្លេសាបនៅជាប់ខេត្តសៀមរាបហ្នឹងយើងយើងឃើញថាមានការដេញមានការដេញពួកគាត់យកដីដេញពួកគាត់យកដីតាំងពីគាត់ធ្វើស្រែយូរយារណាស់មកហើយក៏ក៏គេដេញយកដែរ ដោយដោយលោកហ៊ុនសែនយល់ថាជួយការពារការពារគេហៅថាការពារបឹងទលេសាបការពារបឹងទលេសាបអញ្ចឹងយើងឃើញយើងមើលឃើញ ថាអាការយើងមួយរយៈចុងក្រោយនេះគឺបងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមមាត់ជាប់នឹងបឹងទលេសាបហ្នឹងគាត់បានរអ៊ូរទាំថាដីដែលគាត់ធ្លាប់អាស្រ័យផលរោធ្វើស្រែបណ្ដេញទឹកអីជាដើមហ្នឹងឥឡូវនេះគេត្រូវបាន គេដកយកអស់ហើយក៏ពួកគាត់នៅភាគខាងក្រម ដូចនៅខាងខ្ញុំអញ្ចឹងពាក់ខាងក្រមនៃនៃផ្លូវជាតិលេខ6ចុះទៅក្រមហ្នឹងគឺពួកគាត់គេហៅថាអាស្រ័យផលទៅលើ ការធ្វើស្រែបណ្ដេញទឹកធ្វើស្រែបណ្ដេញទឹកចឹងទៅដល់ពេលធ្វើស្រែបណ្ដេញទឹកដល់ពេលគេដកយកដីអាធ្វើស្រែបណ្ដេញទឹករបស់គាត់ពួកគាត់នៅផ្នែកខាងក្រមនៃផ្លូវជាតិលេខ6ហ្នឹងគឺអាចរស់បានទេហើយក៏មិនដឹងថាទៅស្រែថាតដីស្រែរបស់គាត់នៅណាដើម្បីធ្វើស្រែជំនួសទេអានេះវាជារឿងមួយដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែ រងទុកកាន់តែលំបាកបន្ថែមទៀតបញ្ហាមួយដែលធ្ងន់ធ្ងរបំផុតបងបាទពលានយន្តហោះនេះមកឲ្យកម្ពុជាវិញ បន្ទាប់ពីចាប់កងត្រា55ឆ្នាំក្រោយយាយាបាទគឺដាក់កងត្រាជាមួយចិន55ឆ្នាំណាបាទបាទបាទដូច្នេះ55ឆ្នាំហ្នឹងគឺចិន គេគ្រប់គ្រងទាំងអស់ ចំណូលចេញចូលទាំងប្រមាណអីគឺចិនអ្នកគ្រប់គ្រងទាំងអស់បាទអាហ្នឹងហើយយើងមិនដឹងថាហ៊ុនសែនជាពាក់លុយចិនមកទេណាបាទបាទប៉ុន្តែតួលេខអឺអឺប៉ុន្តែតួលេខហ្នឹងគឺច្បាស់ណាស់បងគឺតួលេខហ្នឹងគឺបានន័យថាខាងសង្គមស៊ីវិលអឺរួមជាមួយនឹងធនាគារពិភពលោកគេបានលើកឡើងអំពីបញ្ហាដោយសារតែអឺកម្ពុជាចម្ពាក់ចិននឹងច្រើនដែលมันអាចដោះខ្លួនរួចអញ្ចឹងហើយបានជាយើងឃើញថាបំណុលកម្ពុជាកាន់តែកើនអាការកាត់ ប្រទេសទៅឲ្យគេកាត់ខេតឲ្យគេក៏កាន់តែខ្លាំងដែរអញ្ចឹងវាអាចធ្វើឲ្យប្រទេសកម្ពុជាកាន់តែដុនដាបទៅបន្តិចទៀតនឹងគ្រប់គ្រងទៅឲ្យជនបរទេសហើយអញ្ចឹងយើងមើលឃើញ ថាកម្ពុជាលែងคลายទៅជាឯករាជ្យភាពរបស់ខ្លួនហើយវាទៅជាការគ្រប់គ្រងបរទេសអញ្ចឹងជាការបង្គាប់បញ្ជារបស់បរទេសអញ្ចឹងមួយរយៈចុងក្រោយយើងឃើញថាសម្បីតែ អឺពលានចិត្តហោះបាទបងប្អូនជនជាតិគឺពលានចិត្តហោះនៅខេត្តសៀមរាបដែលយើងបានជម្រាបមិញនេះគឺតាមព័ត៌មានជាច្រើនលើកឡើងថាបានដកចេញ ពីក្រុមហ៊ុនរបស់ប្រទេសបារាំងក្រុមហ៊ុនបារាំងហើយទៅឲ្យបកគលទៅឲ្យចិនបកគលទៅឲ្យចិនដែលជារឿងមួយដែលគួរអាម៉ាស់ទេព្រោះអាចអាចតាមការមើលឃើញរបស់បងដាលេអាចជាការសងសឹកជាមួយនឹងប្រទេសបារាំងដែលចេញនៃការ ចាត់ការទៅលើលោកហ៊ុនសែននេះបងដល់ទេយើងនិយាយទៅវាយើងមើលឃើញទៅឃើញចឹងដែរបងប្អូនបាទបាទរឿងហ្នឹង គឺយើងឃើញចឹងដែរទី1ហើយរឿងមួយទៀតដែលសំខាន់ហ្នឹងគឺហ៊ុនសែនវត្តកកជាមួយចិនបាទបាទហ៊ុនសែនវត្តកកហើយចឹងគឺត្រូវតែបខំចិត្តធ្វើហើយនៅក្នុងហ្នឹងយើងឃើញហ៊ុនសែនក៏បានប្រកាសដែរថានឹងត្រៀមខ្លួនសង ក្រុមហ៊ុនបារាំងហ្នឹងបាទបាទមានន័យថាកំហុសមកពីហ៊ុនសែនបាទក្រុមហ៊ុនបារាំងហ្នឹងគេអត់មានកំហុសទេបាទក្នុងអាកិច្ចសន្យាវិនិយោគពលានយន្តហោះថ្មីហ្នឹងអញ្ចឹងដោយសារតែហ៊ុនសែនហ្នឹងចង់លុបចោលអាកិច្ចសន្យាហ្នឹងសុកចិត្តសង ទៅក្រុមហ៊ុនហ្នឹងមិនដឹងជាត្រូវសងគេប្រមាណទេបាទ អាហ្នឹងអាហ្នឹងរឿងមួយហើយរឿងដែលបងថាខឹងបារាំងកាត់ទោសហ៊ីមិនហៀងហើយហ៊ុយប្រសិទ្ធនោះអាហ្នឹងវាជារឿងមួយទៀតបាទអាហេតុផលផលពីរហ្នឹងឯងបាទពីព្រោះធម្មតាដូចលោកប្រធានគាត់បានជំរាបសាធារណជនហើយហ៊ុនសែននឹងដោយសារតែមានអភ័យឯកសិទ្ធជាមេដឹកនាំណាអញ្ចឹងបានជាតឡាការប្រាំងហ្នឹង គេមិនតន់ចេញដីកាហៅហ៊ុនសែន ធ្វើឲ្យផែនការផ្ទៃអំណាច របស់ហ៊ុនសែននឹងវាបរាជ័យឃើញគាត់ទៅចេញទៅចេញទៅការនឹងភ្លាមភ្លាមហ៊ុនសែននៅប្រកាសភ្លាមគាត់ឡើងបន្តអំណាចទៀតអញ្ចឹងលេងលេងលេងចង់គេហៅថាលេងចង់អឺលេងលេងចង់ផ្ទេរអំណាចពីពីពុកតកូនគេហៅមិនមែនចង់លើផ្ទេរអំណាចទេបើន័យថាចង់ លេងចង់បន្តពូជខ្លាចតែថាបើបន្តពូជទៅធ្វើឲ្យខ្លួនឯងហ្នឹងអាចនឹងចូលទៅក្នុងអន្តៈដែលតឡាការរបស់ប្រទេសបារាំងហ្នឹងគេរៀបចំសកម្មភាពនការណាបងបាទហ្នឹងហើយបើបើសិនជានេះហ្នឹងគឺគេថាស្លាប់លើបកងស្លាប់លើស្លាប់លើកៅអីណាពេលហ្នឹងបាទធ្វើឲ្យគាត់ក្តៅក្រហាយពីព្រោះបំឡងរបស់គាត់ធំណាស់អឺខ្លាំងណាស់ចង់ឲ្យផ្ទេតំណែងទៅឲ្យហ៊ុនម៉ាណែតនៅក្នុងពេលដែលគាត់នៅរស់ ប៉ុន្តែដល់ពេលតឡាការបរាំងលេងមកក្បាច់នឹងមកលែងហ៊ានចុះបរោយបាទបាទលែងហ៊ានចុះហើយអញ្ចឹងអឺយើងយើងមើលឃើញរៀបបងប្អូនណាដែលនេះគឺជារូបភាពអឺពលិយន្តហោះបាទពលិយន្តហោះថ្មី នៅខេត្តសៀមរាបហើយដែលជាការវិនិយោគទឹកលុយជាង200ដូចជាជាង200លានជាង200លានដុល្លារអត់ទេបង គម្រោងគេនឹង7900លានហ៎ជិត900លានហើយបងបាទបាទបាទបាទអានឹងយើងគិតពីយើងគិតពីទឹកតម្លៃដីឯងពីព្រោះពីព្រោះដីហ្នឹងគឺជាភាគីរបស់ខ្មែរយើងយើងគាត់ទៅជាគម្រោងដែលគេចំណាយនេះទេបាទវាវាជារឿងដែលយើងពិបាកក្នុងការទទួលយកនៅពេលដែលការវិនិយោគណាមួយឬក៏ការផ្ដល់នៅគេហៅថា គេហៅថាទីតាំងឬក៏ទឹកដីឲ្យបរទេសគ្រប់គ្រង ពិសេសគឺឲ្យជនជាតិចិនដែលជាប្រទេសកុម្មុយនីសយើងដឹងហើយពិភពលោកគឺខ្លាចចិនជាងគេព្រោះចិនហ្នឹងគឺជាប្រទេសដែលកុម្មុយនីសហើយផ្ដាច់ការប៉ុន្តែយើងមកឃើញថា នៅពេលដែលកម្ពុជារបស់យើងអឺផ្ដល់នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរដែលមានសក្តានុពលបើសិនតែយើងចេះគ្រប់គ្រង បងប្អូន បើយើងយកខេត្តស៊ីមរៀបដែលមានសក្តានុពលក្នុងការទាក់ទាញនៅភ្ញៀវទេសចរយកមកគ្រប់គ្រងខ្លួនឯងចំណូលលើខេត្តស៊ីមរៀបអាចអភិវឌ្ឍបានប្រទេសរបស់យើងគឺទូទាំងប្រទេសដោយមិនចាំបាច់កម្ចីបរទេសទេប៉ុន្តែយើងឃើញថានៅពេលនេះគឺឃើញវាមានបញ្ហានៃការផ្ដាល់ខេត្តសៀមរាបដែលមានដែល ជាតំបន់ទេសចរដ៏ធំប្រចាំប្រចាំប្រទេសកម្ពុជាហ្នឹងទៅឲ្យបរទេសគ្រប់គ្រងពិសេសគឺទៅឲ្យជាតិគ្រប់គ្រង សួរថាតើចិននៅពេលដែលគ្រប់គ្រងខេត្តសៀមរាបហើយគ្រប់គ្រងនៅតំបន់ទេសចរនៃខេត្តសៀមរាប សួរថាតើកម្ពុជា កម្ពុជារបស់យើងអាចគេហៅថាអាចប្រមូលនៅពន្ធបានគេហៅថាបាន គ្រប់គ្រាន់ទេឬមួយក៏អាចនឹងคล้ายទៅជា ប្រទេសមួយដែលលក់ នៅអធិបតេយ្យភាពរបស់ខ្លួននឹងទៅឲ្យបរទេសគ្រប់គ្រងហើយខ្លួនឯងនឹងคล้ายទៅជា ហៅថាកម្មករឬក៏អ្នកស៊ីឈ្នួលគេនៅក្នុងទឹកដីរបស់ខ្លួនគាត់ហ្នឹងវាបើសិនតែយើង មើលភាពជាក់ស្ដែងដែលមានមេដឹកនាំដែលគេចេះអឺគេហៅថាចេះលើលោកឬក៏ចេះគិតគូរពីប្រទេសជាតិរបស់ខ្លួនឯងក៏វត្តនឹងអាចជួយឲ្យគេហៅថាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជារបស់យើងមានជីវភាពទូធាហើយពួកគាត់រកចំណូលបានច្រើនណាខ្ញុំដឹងនៅខេត្តសៀមរាបអ្នកដែលនៅខេត្តសៀមរាបភាគច្រើនមិនមែនជាអ្នកសៀមរាបសិក្សាទេគឺមានអ្នក ខេត្តផ្សេងផ្សេងចំនួនខេត្តផ្សេងផ្សេងហ្នឹងគឺមកខេត្តសៀមរាបមករកស៊ីមកទិញដីទិញអីនៅខេត្តសៀមរាបហ្នឹងគឺច្រើនហើយពួកគាត់នឹងទទួលបានផលពីគេហៅថាទេសចរនឹងច្រើនមែនទែនដោយសារតែទេសចរពីបរទេសពិសេសគឺអន្តរជាតិនេះទេសចរអន្តរជាតិទៅខេត្តសៀមរាបនេះគឺផ្ដល់ផលប្រយោជន៍ច្រើនទៅដល់អ្នកសៀមរាបនឹងច្រើនណាស់ដល់អញ្ចឹងទៅបើយើងឲ្យផលប្រយោជន៍នឹងទៅចិនគ្រប់គ្រងទៅឲ្យផលប្រយោជន៍នឹងទៅ ក្រុមហ៊ុនចិនសួរថាតើផលប្រយោជន៍ដែលចំណូលបានរាប់រយលានដែលយើងធ្លាប់ដឹងហើយតំណាងរាស្ត្ររបស់យើងតែងលើកឡើងថានៅខេត្តសៀមរាបគ្រាន់តែអង្គរវត្តហ្នឹងក្នុងមួយឆ្នាំមួយឆ្នាំគឺអាចរកចំណូលបានរហូតទៅដល់120លានណា120លានអញ្ចឹងបើគុណជាប្រជាពលរដ្ឋយើងទៅ តែ16លានអញ្ចឹងក្នុងរយៈពេល30 40ឆ្នាំមកដែលយើងគ្រប់គ្រងអង្គរវត្តហ្នឹងយើងគឺអាចឲ្យប្រជាពលរដ្ឋរបស់យើងមានជីវភាពទូទាអាចធ្វើឲ្យកូនខ្មែរហ្នឹងលែង គេហៅថាព្រួយបារម្ភខ្វះខាតរឿងអត់ការងារអត់លុយកាក់ហើយប៉ុន្តែឥឡូវយើងឃើញថាប្រជាពលរដ្ឋកាន់តែគេហៅថាកាន់តែក្រទៅកាន់ក្រទៅអានេះគឺជារឿងមួយដែលផ្លូវចិត្តមែនទេបាទបាទចៅមកសៀតមែនតើណាហ៊ុនសែនណាព្រោះយើងឃើញតាំងពីដើមមកអង្គរវត្តហ្នឹងគឺទៅឲ្យក្រុមហ៊ុនបរទេសគ្រប់គ្រងយើងមានទ្រព្យសម្បត្តិដ៏មហាសាល ជួយមិនត្រឹមតែជាចំណូលដល់រដ្ឋទេបងអូនជនមាន ជួយដល់ជីវភាពប្រជាជននៅខេត្តសៀមរាបជុំវិញតំបន់អង្គរនឹងឲ្យគាត់មានជីវភាពល្អប្រសើរទៀតណាបាទប៉ុន្តែដោយសារតែការគ្រប់គ្រងភាពកំសោយហើយនឹងអំពើពុករលួយរបស់បកពហ៊ុនសែននោះណាគឺធ្វើឲ្យខេត្តសៀមរាបយើងរហូតមកដល់បច្ចុប្បន្ននោះគឺនៅតែប្រព័ន្ធនឹងឲ្យផ្លូវអីគេដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាខ្ញុំទៅសៀមរាបប្រហែលឆ្នាំចុងក្រោយនេះគឺផ្លូវនៅដដែលផ្លូវសល់ពីសង្គមយ៉ាងម៉េចគឺគេត្រឹមតែជួសជុលបន្តិចបន្តួចបន្តិចបន្តួចទេតែកន្លែងណាត្រូវកលុកត្រូវហុយ ត្រូវរលាក់ហ្នឹងគឺនៅតែដដែលទេបាទចំណូលមកពីអប្សរាលក់សមុទ្រអីទៅប្រហែលហ្នឹងមិនដឹងជាយកទៅណាបាទអត់ដឹងជាយកទៅណាអត់មានការជួសជុលផ្លូវអត់មានរៀបចំអីសម្រាប់ធ្នាប់អីទេគឺអត់ធ្វើទាំងអស់បាទហើយអឺអឺបើនិយាយពីទលេសាបវិញគឺយើងបាច់និយាយបាទបាច់និយាយគឺ ទឹកទន្លេកាន់តែរាក់ទៅរាក់ទៅសត្វនៅជុំវិញតំបន់បឹងទន្លេសាបនឹងក៏រលាយពូជត្រីនឹងក៏បាត់អស់បាទហើយយួនក៏ចេះតែកើនអញ្ចឹងបើថាដោយសារសូមអធិស្ឋានថ្ងៃនេះខ្ញុំវារៀងតឹងចំបោះអូននិយាយបានច្រើនទេបាទបាទអូនបន្ថែមចេះជួយជួយជួយបន្ថែមផងបាទបាទអរគុណបាទដល់ពាក់ព័ន្ធទៅនឹងបឹងទលេសាបបើពាក់ព័ន្ធទៅនឹងបឹងទលេសាបយើងមើល ទិដ្ឋភាពចុងក្រោយដែលដែលមានការបណ្ដេញអ្នកដែលយកដី នៅតាមតំបន់ទន្លេសាបហ្នឹងគ្រាន់តែយុទ្ធសាស្ត្រឯងគ្រាន់តែយុទ្ធសាស្ត្រហ្នឹងគឺយកដីឲ្យចិនយកដីឲ្យចិនចុងក្រោយដែលចិនចង់បានដីនៅតាមតំបន់គេហៅថាយកដីនៅតាមតំបន់មាត់ទន្លេសាបមាត់បឹងទន្លេសាបហ្នឹងណាអញ្ចឹងយុទ្ធសាស្ត្រដែលដេញឲ្យគេហៅថាដេញពលរដ្ឋដើម្បីយកដីហ្នឹងគឺជាការយកទៅឲ្យចិនដោយសារតែកម្ពុជានឹងអត់មាន គេហៅថាលទ្ធភាព ក្នុងសារសងទៅចិនបាននេះព្រោះបើសិនជាយើងមើលទិដ្ឋភាពចំណូលនៅក្នុងប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះគឺស្ទើរតែគេហៅថាកាលមុន7%ផងនៅតែកម្ពុជាជំពាក់បំណុលគេយ៉ាងច្រើនចុះឥឡូវកម្ពុជាធ្លាក់រហូតដល់បាត់តារាងឥឡូវថាយើងតែនិយាយថាអឺសប្ងៃគឺមានតែអាចកើនដល់3%ចុះ3% 3%ចុះប៉ុន្តែឥឡូវនេះយើងឃើញថា វា3%នឹងទៅមានលទ្ធភាពឯណាសងចិនហើយ3%នឹងអាចរកលុយឯណាទៅសងបំណុលរបស់ប្រទេសបានអញ្ចឹងមានតែវិធីកាត់ដីដែលវិធីកាត់ដីកាត់ខេតកាត់បូរណភាពទឹកដី របស់ខ្លួននឹងឲ្យទៅបរទេសឲ្យទៅបរទេសគ្រប់គ្រងហើយបើឲ្យនៅពេលដែលឲ្យទៅបរទេសគ្រប់គ្រងគឺសួរថាតើកម្ពុជារបស់យើងនេះអាចធ្វើឲ្យខ្លួនឯងនឹងមានឯករាជ្យភាពទេធ្វើឲ្យខ្លួនឯងនឹងមានតឡាភាពជាមួយនឹងប្រជាពលរដ្ឋអត់អត់គឺអត់មានទេម្ដង ហើយពិសេសគឺពាក់ព័ន្ធទៅនឹងអឺការកម្ចីពីចិនដែល ជាចំនួនមួយដ៏ច្រើនដែលស្ទើរតែ ពិភពលោកគេកោតស្បស្ងែងណាកោតស្ងប់ស្ងែងនេះមិនមែនកោតរឿងកម្ពុជាពូកែស្អីទេគឺពូកែជំពាក់គេហ្មងជំពាក់បំណុលបរទេសជំពាក់បំណុលបរទេសគឺគឺជំពាក់បំណុលចិនហើយវាពាក់បំណុលចិនដូចមាន ប្រទេសជាច្រើនគេលើកឡើងដែរថាមានតែមនុស្សឈួតទេដែលទៅខ្ចីបំណុលពីចិនព្រោះបើសិនតែមនុស្សទូទៅណាមនុស្សទូទៅ មនុស្សជាឬក៏មេដឹកនាំដែល មានអដាមកតិពិតប្រកបគេមិនដែលទៅយកខ្ចីបំណុលពីចិនទេព្រោះគេដឹងថាចិនគឺច្រើនតែធ្វើនំអត់ម្សៅឯងច្រើនតែធ្វើនំអត់ម្សៅភាគច្រើនអញ្ចឹងដល់ពេលកម្ពុជារបស់យើងចូលទៅក្នុងអន្តៈនៃគេហៅថាចូលទៅក្នុងអន្តៈនៃបំណុលរបស់ចិន កម្ពុជាលែងคล้ายទៅជាប្រទេសរបស់ឯករាជ្យរបស់ខ្លួនហើយវាទៅជាចិនដូចនៅកំពង់ស្ពឺកន្លងទៅហ្នឹងគឺថ្មីថ្មីហ្នឹងសំបីតែជនជាតិចិនក៏យកឈ្មោះក្រសួងមហាផ្ទៃរបស់កម្ពុជាហ្នឹងទៅផលិតឆ្នាំដែរទៅផលិតឆ្នាំថ្លាំខ្លែងខ្លាយទៅផលិតទៅផលិតឆ្នាំគ្រឿងញៀនអញ្ចឹងបានន័យថាស្ថាប័នរបស់ជាតិនៅក្នុងប្រទេសកម្ពុជាវិញសំបីតែក្រសួងការពារជាតិដែលខ្ញុំតែងលើកឡើងហើយថាបើសំបីតែក្រសួងការពារជាតិ ក៏คล้ายទៅជាឧបករណ៍របស់ចិនក្នុងការរកស៊ីគ្រឿងញៀនអាភៀននិងផ្លូវងឹតដែរអញ្ចឹងសួរថាក្រសួងការពារជាតិអាចធ្វើឲ្យខ្លួនឯងឯករាជ្យបានទេអត់បានទេអញ្ចឹងវាធ្វើឲ្យខ្លួនឯងនឹងកាន់តែធ្លាក់ដុនដាបឲ្យកុំថាឡើយការពារប្រជាពលរដ្ឋការពារបូរណភាពទឹកដីសម្បីតែការពារតែក្រសួងរបស់ខ្លួនឯងមួយការពារមិនបានធ្វើអញ្ចឹងវារឿងមួយដែលកម្ពុជាមិនអាចធ្វើឲ្យខ្លួនឯករាជ្យភាពបានទេអញ្ចឹងអានេះខ្ញុំមើលឃើញបងព្រោះបើយើងនិយាយពីរឿងពាក់ព័ន្ធនឹង អឺមូលដ្ឋានទ័ពនៅសមុទ្ររៀមគឺកម្ពុជា អស់មួយហើយគេទេ អស់មួយកន្លែងហើយហើយសួរថាកម្មនៅពេលដែលនៅពេលដែលក្រុមហ៊ុនរបស់ចិនគ្រប់គ្រងសួរថាកើកូនខ្មែរអាចចូលទៅកន្លែងនឹងបានទេតើកូនខ្មែរអាចចូលទៅធ្វើការឬក៏ឆ្លងកាត់ឬក៏ចង់ទៅមើលនៅទឹកដីរបស់ខ្លួនឯងបានទេអត់បានទេ100%គឺអត់បានព្រោះក្រុមហ៊ុនចិនគឺនៅពេលដែល គ្រប់គ្រងកន្លែងណាគឺតែងតែបិទចិត្តហើយយកប្រទេសសម័យហ្នឹងធ្វើជាគេហៅថាយកប្រទេសសម័យហ្នឹងធ្វើជាទេសកឬក៏ធ្វើជាអ្នកបំរើដើម្បីបានគេហៅថាកម្រៃយកមកចិញ្ចឹមគ្រួសារតិចតួចប៉ុន្តែតាមពិតនៅប្រទេស នៅលើពិភពលោក គឺប្រទេសដែលគ្រប់គ្រងដោយប្រទេសផ្ដាច់ការគឺមិនមាន សិទ្ធិសេរីភាពពេញលេញទេដូចថ្មីថ្មីនេះខ្ញុំនិយាយបកទៅរឿង ពាក់ព័ន្ធនឹងរឿងការឃោសនាបោះឆ្នោតរៀបចំការបោះឆ្នោតនៅពេលខាងមុខដល់ខ្លីនេះសម្បីប្រព័ន្ធគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងនៅក្នុងគោចបបងប្អូនគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងនៅគោចបភាគច្រើនដាក់សុទ្ធតែអភិបាលខេត្តចេញមកពីគណៈបកប្រជាជនយកទៅដាក់ធ្វើជាតំណាងឯករាជ្យឬក៏ជាតំណាងគោចបនៃការរៀបចំការបោះឆ្នោតអញ្ចឹងអញ្ជើញប្រព័ន្ធគ្រប់គ្រងនេះគឺជាប្រព័ន្ធគ្រប់គ្រងផ្ដាច់ការព្រោះពួកផ្ដាច់ការមិនអោយស្ថាប័នណាឯករាជ្យទេ ហើយក៏មិនអោយស្ថាប័នណាមានយុទ្ធធរដែរដូចយើងឃើញសម្បីតែស្ថាប័នតឡាការដែលជាស្ថាប័នកម្ពុជាតឡាការដែលជាស្ថាប័នកម្ពុជាសម្រាប់រោគយុទ្ធធរឲ្យប្រជាពលរដ្ឋយើងឃើញអត់ដែលឃើញស្ថាប័ននឹងឯករាជ្យទេចេញមកគឺចេញមកពីបកពួកចេញមក ពីក្រមការគ្រប់គ្រងរបស់លោកហ៊ុនសែនគ្រប់គ្រងពីតកូលហ៊ុនទាំងអស់អញ្ចឹងវាធ្វើឲ្យប្រព័ន្ធតឡាការលេងឯករាជ្យអញ្ចឹងនៅក្រោមការបង្គាប់បញ្ជារបស់លោកហ៊ុនសែន ដែរបងអូនខ្ញុំចង់ចូលរួមឆ្លើយសំណួររបស់មីងមីងទៅឈ្មោះរស់ផារស់ផាក៏សួរក្មួយក្មួយដែរហើយត្រូវធ្វើឲ្យទៀតបាទសំណួរនេះល្អបាទសំណួរល្អគាត់ថាឧទាហរណ៍ថាយត់ឃើញគាត់ដឹងតែយើងទៅធ្វើអ្វីទៀតបាទគឺយើងត្រូវតែផ្លាស់ប្ដូរមេដឹកនាំហើយដើម្បីផ្លាស់ប្ដូរមេដឹកនាំតើយើងត្រូវធ្វើម៉េច យើងជាប្រជាពលរដ្ឋធម្មតាយើងជាអ្នកធម្មតាអត់មានអំណាចអត់មានកំភ្លើងអត់មានលុយដូចហ៊ុនសែនតែយើងចូលរួមផ្លាស់ប្ដូររបៀបម៉េចគឺយើងត្រូវតែចូលរួមជាមួយគ្នាធ្វើទាំងអស់គ្នាបាទបាទតាមរយៈអ្វីដែលយើងអាចធ្វើបានឥឡូវបច្ចុប្បន្ននេះយើងអាចធ្វើអ្វីបានដែលជាពលឺបាទយើងឃើញមានគណៈបកការផ្លាស់ប្ដូរគោលដៅរបស់យើងគឺផ្លាស់ប្ដូរមេដឹកនាំដោយអហិង្សាដោយច្បាប់អន្តរជាតិនេះគឺប្រជាធិបតេយ្យបោះឆ្នោត បាទហើយអ្វីដែលយើងអាចធ្វើបានក្នុងនាមយើងជាប្រជាពលរដ្ឋគឺបោះឆ្នោតដើម្បីផ្លាស់ប្ដូររបបគ្រប់គ្រងមេដឹកនាំនឹងអញ្ចឹងយើងផ្លាស់ប្ដូរទៅយើងបោះទៅឲ្យប៉ាក់ផ្សេងប៉ាក់អីបាទយើងឃើញថ្ងៃប៉ាក់អីគឺភ្លើងទៀននឹងឯងដែលដែលមានកម្លាំងច្រើនបន្ទាប់ពីគណៈបកប្រជាជនមកយើងឃើញបើសិនជាក៏មានការរឹតបន្តឹងគៀបសង្កត់ណាខ្ញុំជឿថាភ្លើងទៀនណា មិនបើមិនស្មើគណៈបព្វជិជនក៏ក៏លើសគណៈបព្វជិជនចំនួនអ្នកឈរឈ្មោះគុំសង្កាត់នោះបាទបាទមិនដឹងហើយដែលអ្វីដែលមីងត្រូវធ្វើដែលមីងគួរតែប្រាប់បងប្អូនណាគឺបោះឆ្នោតឲ្យគណៈបកភ្លើងទៀនទៅហេតុអីបានខ្ញុំនៅខាងក្រៅនេះខ្ញុំទៅនិយាយថាបោះឆ្នោតគណៈបកភ្លើងទៀនព្រោះសង្គ្រោះជាតិមានណារាល់ថ្ងៃនៅសង្គ្រោះជាតិអត់មានទេគឺគេបិទមិនឲ្យមានសង្គ្រោះជាតិទេសង្គ្រោះជាតិមានតែសកម្មភាព នៅខាងក្រៅទេបាទដូច្នេះសង្គ្រោះជាតិនៅតែបន្តការតស៊ូ បន្តការតស៊ូតទៅទៀតដើម្បីឲ្យមានវត្តមានសង្គ្រោះជាតិនៅខាងក្នុងប៉ុន្តែក្នុងពេលនេះបើយើងឃើញមានបកណាដែលមានចំហហើយតស៊ូចង់បានការផ្លាស់ប្ដូរដោយសង្គ្រោះជាតិដែរខ្ញុំអត់ខ្លាចនឹងនិយាយថា យើងគួរតែគ្រប់គ្រងបកថ្មីនឹងទៅ បាទបើមិនបកថ្មីទេបកចាស់ទេបាទហ្នឹងហើយត្រឹមត្រូវបងព្រោះអានឹងដូចបងប្អូនអញ្ចឹងមិនដឹងថាធ្វើយ៉ាងណា ដើម្បីឲ្យ យើងគេហៅថាផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជាឬក៏ផ្លាស់ប្ដូរមេដឹកនាំបានកម្លាំងនៃការចូលរួម ការសាមគ្គីហើយកម្លាំងនៃការផ្លាស់ប្ដូរហ្នឹងគឺយើងមិនផ្លាស់យើងមិនមែនផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់អាវុធទេគឺយើងផ្លាស់ប្ដូរតាមរយៈឆន្ទៈហើយនឹងការអឺគេហៅថាសម្លេងឆ្នោតនិងការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋព្រោះយើងដឹងហើយបើបើសិនជាយើងដឹងថាកោចបនឹងមិនឯករាជ្យអញ្ចឹងបងប្អូនចង់មានការផ្លាស់ប្ដូរបងប្អូនអាចចូលធ្វើជា ខ្ញុំលើកទៅចូលធ្វើជា អ្នកការពារសិលឹកឆ្នោតបានន័យថាធ្វើជាអ្នកសង្កេតការព្រោះអ្នកសង្កេតការគឺមានតម្លៃជួយជួយការពារនៅឆន្ទៈសិលឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់នឹងបានទៅបោះឆ្នោតជូនគណៈបកភ្លើងទៀនដែលចង់ឲ្យមានការផ្លាស់ប្ដូរចង់ឲ្យមានតំណាងរបស់ខ្លួនពិតប្រាកដនៅមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋបងប្អូនអាចអញ្ជើញទៅចូលរួម ការពារសិលឹកឆ្នោតទាំងអស់គ្នា ការពារសិលឹកឆ្នោតជួយការពារគណៈបកភ្លើងទៀនដោយការពារឆន្ទៈរបស់ខ្លួនឯងអញ្ចឹងព្រោះអានឹងដូចដូចការពារការផ្លាស់ប្ដូរអញ្ចឹងហើយដូចការពារនៅជាតិរបស់ខ្លួនឯងដែរព្រោះការផ្លាស់ប្ដូរយើងដឹងហើយថាតាមរយៈការសិលឹកឆ្នោតតាមរយៈការផ្លាស់ប្ដូរដោយឆន្ទៈរបស់ប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋមានសិទ្ធិក្នុងការការពារ មានសិទ្ធិក្នុងការការពារព្រោះបងប្អូនប្រជាពលរដ្ឋអត់មានអាវុធដើម្បីទៅដួលរំលំឬក៏តាំងទៅផ្លាស់ប្ដូរអ្នកណាតាមរយៈការប្រើប្រាស់អាវុធប្រដាប់អាវុធទេកងកម្លាំងប្រដាប់អាវុធទេព្រោះយើងជាប្រជាពលរដ្ឋខ្មែរយើងចង់បាន ការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតហើយប្រជាពលរដ្ឋដឹងដឹងច្បាស់ថាបើសិនជាមានការបោះឆ្នោត ត្រឹមត្រូវយុត្តិធម៌គឺប្រជាពលរដ្ឋជាអ្នកឈ្នះ មិនបកកណ្ណាយទេព្រោះយើងដឹងមូលហេតុបានខ្ញុំនិយាយថាជាបរដ្ឋជាអ្នកឈ្នះព្រោះសម្លេងឆ្នោតនៃការបោះឆ្នោតកន្លងមកនៅឆ្នាំ2017ហ្នឹងគឺយើងបានបញ្ជាក់យ៉ាងច្បាស់ហើយថាគណៈបកសង្គ្រោះជាតិដែលមានការគ្រប់គ្រងពីបងប្អូនប្រជាពលរដ្ឋនឹងគឺបានឈ្នះគណៈបពាជនបានរួចទៅហើយអញ្ចឹងបានន័យថាការនឹងគឺជាប្រជាពលរដ្ឋជាអ្នកឈ្នះព្រោះប្រជាពលរដ្ឋអត់មានកាន់កម្លាំងប្រដាប់អាវុធអីនៅក្នុងដៃរបស់ខ្លួនទេគឺមានតែការផ្លាស់ប្ដូរតាមបែបអឺឆ្នោតរបស់ពួកគាត់ ឥឡូវខ្ញុំងាកមកពាក់ព័ន្ធនឹងប្រធានបទរបស់យើងនៅថ្ងៃនេះ វិញបន្តិចព្រោះខ្ញុំចង់ងាកទៅត្រឡប់ទៅរឿងដែល កំពុងតែក្តៅគុករឿងពាក់ព័ន្ធទាំងការអឺគេហៅថាពាក់ព័ន្ធទៅនឹងការផ្ដល់ទីតាំងឬក៏សូមអធិស្ឋានបងប្អូនផ្ដល់អឺផលិតយន្តហោះបាទក្រុមហ៊ុនផលិតយន្តហោះពីដក អត់អត់ជាក្រុមហ៊ុនរបស់បរិញ្ញដឹងគេធ្វើនៅម្ដុំណាទេគម្រោងគេបាទអឺគម្រោងទៅខាងអឺខាងស្រុកសុនិគមសូនិគមអូខេអត់ដូចជាស្រុកសូនទៅខាងស្រុកសូនិគមបាទខ្ញុំខ្ញុំចង់ឆ្លើយខមមិន មួយ ទៅ នឹងមនុស្សដែលមានខួរក្បាលគុំនេះណាគាត់ឈ្មោះលឹមលឹមវិសៀងបាទ គាត់ថាបាក់របស់ឯងបដូរពីមួយទៅមួយដូចស្រីខូចតើពេលណាមានឱកាសបាទតាមពិតទៅពាក្យហ្នឹងគឺហាក់បីដូចជាប្រមាថស្ត្រីភេទបន្តិច ហើយចង់ឆ្លើយថារឿងគេបដូរពីមួយទៅមួយហ្នឹងណាដែលធ្វើឲ្យប្រទេសគេរីកចម្រើនឃើញទេអាប្រទេសដែលអត់បដូរដូចជាកូរ៉េខាងត្បូងឃើញទេបាក់របស់អាគីមចុងអ៊ុននៅតែដដែលជាជននៅតែវេទនីបាទចិនកុំមុនីក៏អញ្ចឹងឥឡូវយើងមើលប្រទេសដែលគេផ្លាស់ប្ដូរយើងមើលអាមេរិក ណាជូបៃដិនផងដូណាល់ត្រាំផងអូបាម៉ាផងប៊ីលឃ្លីនតុនផងស្រុកខ្មែរតាំងពីតាំងពីអីរ៉ូណាល់រីហ្គិនមកបាទហ៊ុនសែនដែរណានៅតែហ៊ុនសែនណាបាទណាតាំងពីឆ្នាំ8ជាងមកគេដូរឡើងដល់ណាដល់ណីគេខ្លាយជាមហាអំណាចគេឡើងដល់ឋានប្រច័នដល់អីអាឯងនេះអីគេបដូរអត់បដូរមានតែហ៊ុនសែនមួយនោះបាទរាល់ថ្ងៃនឹងធ្វើអី ទៅធ្វើអីណាជាមោទនភាពសំយៈកម្មាវែងបាទ បាទអានឹងធ្វើស្អីអានឹងនិយាយទៅអីយើងប្រើកាយដល់សង្គមអានឹងជាមួយតនភាពនេះអានឹងយើងបង្កើតបានអាយើងចង់បំបីឯកតកម្មដោយសារវត្តមានអ្នកធ្វើយើងធ្វើវាបានហើយប៉ុន្តែសួរថាតើអានឹងវាយកទៅប្រយោជន៍ផលបំរើផលប្រយោជន៍ដល់មនុស្សទូទៅទេបាទណែបើសិនជាយើងយើងបកកែបកកែបកកែដូចជា iPhone បកកែដូចជាកុំព្យូទ័រណាដែលទំនើបអាហ្នឹងមិនមែនប្រើតែយើងទេគឺគេប្រើជុំវិញពិភពលោកអាហ្នឹងបានបកកែហ្នឹងមិនហៅថាយើងបកកែណាបើអីគេ ទៅធ្វើកម្មៅវិញទៅធ្វើនំសອບហ្នឹងអូយបើសិនជាគេចង់ប្រកួតគេគេធ្វើបានគេមានចំណាយពេលគេមិនទៅខាតប្រយោជន៍ដូចក្រុមហ៊ុនសែននោះណាបាទហ្នឹងហើយបាទអរគុណបាទបាទបងមានបងប្អូនយើងគាត់ខមមិនថាបងដាលេហ្នឹងគឺឆ្លើយបានល្អណាស់បាទវាជាការត្រឹមត្រូវហើយព្រោះនៅលើពិភពលោកគ្មានប្រទេសណាមួយដែលរីកចម្រើនដោយគ្មានការផ្លាស់ប្ដូរទេ គឺបើសិនជា មានការផ្លៀតផ្លាស់ប្ដូរទៅរីកចម្រើនប៉ុន្តែបើយើងមើលប្រទេសកម្ពុជារបស់យើងគុំថាឡើយតែយើងអ្នកអ្នកតាមដានបញ្ហាសង្គមឬក៏អ្នកនយោបាយសូម្បីតែសូមកែតិចបងអូនអរគុណហ្មងប្រជាធិបតេយ្យខ្មែរគឺប្រទេសកូរ៉េខាងជើងខ្ញុំខ្ញុំនិយាយខុសមុននឹងថាកូរ៉េខាងត្បូងបាទសូមអរគុណបាទបាទត្រូវបាទបងហើយដល់ពេលដល់ពេលអញ្ចឹងទៅយើងមើលថា ដោយប្រទេសកម្ពុជារបស់យើងដោយសារតែអត់មានការផ្លាស់ប្ដូរទៅប្រជាពលរដ្ឋខ្មែរយើងនឹងវាចឹងរត់ចេញពីស្រុកឃើញនេះរត់ចេញពីស្រុកចំណាក់ស្រុកទៅនៅសំប្រទេសគេដែលមានការផ្លាស់ប្ដូរនឹងនៅដូចជាកម្ពុជានេះសម្បីតែប្រទេសជិតខាងដូចប្រទេសថៃនេះសួរបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅថៃប្រមាណលាននេះឃើញទេអានេះថៃគេមានការផ្លាស់ប្ដូរកាលណាគេមានការផ្លាស់ប្ដូរគឺធ្វើឲ្យប្រជាពលរដ្ឋរបស់គេគេមានការងារធ្វើមានជីវភាពទូធាសល់ការងារមកឲ្យប្រជាពលរដ្ឋខ្មែររាប់លានអ្នកឃើញទេ ប្រទេសកូរ៉េដូចកូរ៉េខាងត្បូងបាទកូរ៉េខាងត្បូងហ្នឹងឃើញឃើញមានគេផ្លាស់ប្ដូរមេដឹកនាំរបស់គេរហូតទៅធ្វើឲ្យពលរដ្ឋរបស់គេនឹងមាន ការងារមិនចេះខ្វះហើយរហូតទៅដល់យកពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែនរាប់ស្ទើរតែរាប់សឹងតែរាប់លានអ្នកទៅជួយធ្វើការនៅប្រទេសគេរាប់លានគាត់ទៅនៅប្រទេសថៃនេះប្រហែលលានអ្នកហើយនោះបាទបាទអញ្ចឹងយើងយើងមើលសំបីទៅជប៉ុនជប៉ុនដែលជាប្រទេស មហារំជួយ ដី ហើយជាប្រទេសដែលមានហានិភ័យគ្រោះគេហៅថាគ្រោះធម្មជាតិខ្លាំងប៉ុន្តែជប៉ុនមូលហេតុអីបានប្រទេសជប៉ុននឹងនៅតែរីកចម្រើននិងអភិវឌ្ឍហើយដោយសារអីគឺដោយសារការផ្លាស់ប្ដូរហ្នឹងដោយសារការផ្លាស់ប្ដូរមេដឹកនាំរបស់គេហើយសួរថាតើគេគេផ្លាស់ប្ដូរនឹងមានសង្គ្រាម គេផ្លាស់ប្ដូរនឹងធ្វើឲ្យប្រទេស អសន្តិសុខឬក៏ប្រទេសអត់អត់សន្តិភាពទេអត់ទេប្រទេសគេនៅ ពេលដែលគេផ្លាស់ប្ដូរឃើញយ៉ាងម៉េចទេ ប្រទេសជប៉ុននៅពេលដែលយើងឃើញមួយរយៈចុងក្រោយនេះគឺផ្លាស់ប្ដូរមេដឹកនាំនឹងច្រើនមែនទែនអញ្ចឹងបានន័យថាការផ្លាស់ប្ដូរនឹងហើយទៅធ្វើឲ្យប្រទេសជប៉ុនមានការរីកចម្រើនហើយមានបងប្អូនយើងមួយចំនួនគាត់ថាប្រទេសកម្ពុជានេះទៅងើបពីសង្គ្រាមទៅងើបពីសង្គ្រាមបានប្រមាណឆ្នាំបានរីកចម្រើនប៉ុណ្ណឹងគឺល្អណាស់ទៅហើយកុំភ្លេចប្រទេសជប៉ុនក្រោយអំពីការទម្លាក់នៅអាវុធបល័យលោកនឹងគឺបានន័យថារយៈពេលតែ10ឆ្នាំទេ រយៈពេលតែ10ឆ្នាំទេប្រទេសជប៉ុនធ្វើឲ្យខ្លួនឯងคล้ายទៅជាប្រទេសដែលរីកចម្រើន មានការអភិវឌ្ឍខ្ពស់ប៉ុន្តែកម្ពុជារបស់យើងនេះគ្រាន់តែលោកហ៊ុនសែនកាន់អំណាចតែម្នាក់ឯង37ឆ្នាំ No not yet in the car អឺ37ឆ្នាំដល់ដល់37ឆ្នាំបងប្អូនដឹងមិនទេមុខហ៊ុនសែនដដែលចឹងប្រទេសដែលអត់មានការផ្លាស់ប្ដូរដោយប្រទេសកម្ពុជាទោះបីជាបន្តចង់ផ្ទេរអំណាចទៅឲ្យកូនរាប់ រយចំនួនពីឪពុកតកូនពីពីពីពីលោកហ៊ុនសែនទៅកូនរបស់គាត់ហើយពីលោកហ៊ុនសែនទៅទៅចៅរបស់គាត់ក៏មិនអាចធ្វើឲ្យប្រទេសកម្ពុជានេះមានការអភិវឌ្ឍមានការរីកចម្រើនបានដែរអានេះគឺគឺជារឿងមួយដែលកុំយកពាក្យថា ទៅ ពីងើពីសង្គ្រាមពាក្យថាទៅងើពេលសង្គ្រាម4 5ឆ្នាំ ឬក៏10ឆ្នាំខ្ញុំថាអូខេប៉ុន្តែឥឡូវយ៉ាងម៉េចទៅងើពីសង្គ្រាម37ឆ្នាំទាំងខ្ញុំមិនទាន់កើតផង តាំងខ្ញុំមិនទាន់ខែតឥឡូវសក់ស្កៅបដបដាយអញ្ចឹងបាទន័យថាវាវាជារឿងមួយដែលភូតភរកុហកបោកប្រាស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសថាទៅងើបពីសង្គ្រាមយកអាពាកទៅងើបពីសង្គ្រាមណាបងប្អូនទៅងើបពីសង្គ្រាមឯណាបើអ្នកដែលសម័យសង្គ្រាមនឹងគាត់ស្មារតីគាត់ស្លាប់ស្ទើរតែស្ទើរតែអស់ទៅហើយហ្នឹងអញ្ចឹងមានអីទៅងើបពីសង្គ្រាមទៀត ងើបពីសង្គ្រាមលុត្រាតែយើងទៅថ្មីប៉ុន្តែអានេះគ្មានថ្មីទេគឺចាស់រដូវសួរហ៊ុនសែនអាយុប្រហែលហើយហើយតាំងពីកូនហ៊ុនសែននៅទួយទួយឥឡូវកូនហ៊ុនសែនអាយុប្រហែលនេះសក់ស្កូវអស់តាអញ្ចឹងកុំប្រើពាក្យទៅងើបពីសង្គ្រាមការផ្លាស់ប្ដូរអត់គិតអ្នកឯងងើបពីសង្គ្រាមមិនងើបពីសង្គ្រាមទេគឺត្រូវតែមានការផ្លាស់ប្ដូររបបនេះដឹកនាំឬតាមយើងសប្ងៃគេហៅប្រទេសកម្ពុជារបស់យើងកាន់ប្រជប់ទៅអារបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក មិនមែនទៅបំផ្លាញបាក់គេផ្សេងហើយទុកតែបាក់ខ្លួនឯងមួយហើយទៅបោះឆ្នោតហើយថាខ្លួនឯងមានលទ្ធិជាធិបតេយ្យទេអានេះជាការបោកប្រាស់កុហកបោកប្រាស់ជាមួយរយៈចុងក្រោយខ្ញុំឃើញចេះបងមួយរយៈចុងក្រោយនេះអឺថ្មីថ្មីខ្ញុំឃើញដូចហ៊ុនសែនហ្នឹងដូចលេងនៅផ្ទះបានសុកហើយទោះទៅទាំងឈឺតែម្ដង ទៅទាំងឈឺមកចិត្តបោះឆ្នោតចាប់ផ្ដើមដើរសម្ពោធផ្លូវដើរសម្ពោធស្ពានដើរសម្ពោធការដ្ឋាននេះការដ្ឋាននោះដើម្បី ទៅឲ្យប្រជាពលរដ្ឋមើលឃើញហើយចោលឲ្យប្រជាពលរដ្ឋនឹងបោះឆ្នោតអានេះជាការតាក់ទាញខ្លាចចាញ់ឆ្នោតព្រោះបើសិនជាលោកហ៊ុនសែនអត់ខ្លាចចាញ់ឆ្នោតទេលោកហ៊ុនសែនដេកនៅផ្ទះដេកនៅវិមានស្គមស្កៃរបស់គាត់ទី3កន្លែងគាត់មិនទៅខ្វល់ទៅ ជួប្រជាពលរដ្ឋមិនខ្វល់ទៅ ចាប់ផ្ដើមទៅសម្ពោធនេះសម្ពោធនោះទេគាត់ដោយសារតែខ្លាចចាញ់ឆ្នោតហ្នឹងហើយនាំកូនកូនចែកជើងគ្នាដូចអញ្ចឹងចែកកូនឥឡូវពុក ទៅខេត្តនេះកូនទៅខេត្តនោះហើយគ្រាន់តែបើសិនជាប្រទេសមានសន្តិភាពឯប្រកាសពេលតែចេញដំណើរបងប្អូននៅមិញហ៊ុនសែនចេញដំណើររាយកងកម្លាំងតាំងពីភ្នំពេញរហូតទៅដល់ខេត្តសៀមរាបហើយចំណាយកម្លាំងអស់ប្រមាណចំណាយកម្លាំងអស់ប្រមាណពាន់នាក់ប្រមាណម៉ឺននាក់ការពារហ៊ុនសែនមួយអញ្ចឹងប្រទេសដែលសន្តិភាពមិនមែនជាប្រទេសដែលដាក់កងកម្លាំងប្រដាប់អាវុធការពារច្រើនទេ គឺជាប្រទេសដែលមានហានិភ័យទើបគេដាក់កងកម្លាំងប្រដាប់អាវុធ ហើយដូចមួយទៀតប្រទេសដែលមានសន្តិភាពយើងមើលផ្ទះនៅក្នុងប្រទេសកម្ពុជាមើលប្រទេសណាដែលអត់លបងហើយប្រទេសផ្ទះដែលអត់លបងប្រទេសធ្វើធ្វើផ្ទះហើយធ្វើរបងនឹងប្រផុតប្រប៉ុណ្ណាណៃដាក់កញែកដបដាក់កន្តិចដបដាក់អឺបាយបណ្ដោះលួសដាក់ដាក់លួសបន្លាឬអីខ្លាចចោលហ្នឹងចឹងប្រទេសដែលសន្តិភាពវាមិនដែលធ្វើអញ្ចឹងដោយសាររដ្ឋអាមេរិកបងដាលេក៏នៅសាររដ្ឋអាមេរិកហើយខ្ញុំនៅសាររដ្ឋអាមេរិកខ្ញុំមិនដែលឃើញលបងផ្ទះអាមេរិកនឹងធ្វើ រហូតដល់លិចក្បាលមើលអីមិនឃើញឬក៏ខ្លាចចោលលួចទេព្រោះគេធ្វើលបងហុំពាត់តសัตว์គេនៅក្នុងផ្ទះហ្នឹងគេមិនខ្វល់ពីរឿងចោលលួចទេព្រោះប្រទេសគេសន្តិភាពពីប្រកាសគេមិនដែរអួតទេគេមើលទៅតាមស្ថានភាពពិតប្រកបនិយាយទៅជុនវៀននៅអាមេរិកយើងមិនដែរឃើញអាមេរិកកាំងណាវាដើរជួបយើងវានិយាយថាអរគុណសន្តិភាពហ្នឹងវាមិនដែរអត់ដែរឃើញអាមេរិកណាវាមកអរគុណសន្តិភាពផងវាគេអត់ដែរនិយាយពីរឿងសន្តិភាពផងប្រទេសគេបាទបាទហើយហ៊ុនសែន តបខំគេនិយាយហើយខ្ញុំឃើញអីគេភ្លើងទៀនណាភ្លើង account នោះដាក់ពលឺភ្លើងទៀនមានសង្ឃឹមនេះគាត់ដាក់ទៅតែងើបពីសង្គ្រាមមានរីកចម្រើនបាត់តែកាស៊ីណូបាទហើយហើយគាត់ថាអីគេប្រកួតឈើចាក់ថ្មិញអឺអីគេប្រកួតឈើចាក់ថ្មិញជាមួយយួនបលិតបានទេតែកុំនិយាយមោទនភាពមួយបាទខ្មែរយើងអត់មានតែគេនឹកដល់យើងទៅសាររបបហ៊ុនសែនណាគាត់បង្កើត គាត់មានអាវុធបល័យលោកបាទបើបងប្អូនជឿនមានមកឆ្លើយមើលបែបយល់ហើយពីអ្វីខ្ញុំនិយាយហ៊ុនសែនរបបរឹកនៅហ៊ុនសែនយើងមានអាវុធបល័យលោកស្អីគេបងជឿនមានអឺដូចជាអឺកាប់កាប់ឈើអរេមែននេះមែននេះពោតស្ងោពោតស្ងោពោតស្ងោវត្តបល័យលោកអឺរឿងនោះឡើងល្បីនោះបាទបល័យលោកនោះពោតស្ងោបាទហើយ កុំនិយាយកុំថាកុំថាតែលោកបាទអ្នកខ្លះហ្នឹងគាត់ទៅដុតពោតហ្នឹងក៏ផ្អើលដែរចឹងបានថាបងប្អូន មិនមែនលោកហ៊ុនសែនមិនព្រួយបារម្ភពីរឿងគណៈបកភ្លើងទៀនទេណាមានបងប្អូនមួយចំនួនគាត់ថាឈ្នះគេបើឈ្នះហើយគេរំលាយទៀតទៅយើងគិតយ៉ាងម៉េចបងប្អូនយើង ដឹង ហើយតើខ្ញុំគ្រាន់តែជម្រាប ណាបើលោកហ៊ុនសែនរំលាយគណៈបកភ្លើងទៀនណាបងប្អូនត្រូវដឹងថាយើងជាប្រជាពលរដ្ឋហ្នឹងហើយការពារហ្នឹង ជាបរដ្ឋការពារព្រោះឥឡូវមានបងប្អូនយើងគាត់បានប្រកាសខ្លួនជាសាធារណៈបាទសុំសុំសុំសុំទោសសុំកាត់ប្អូនតិចដោយសារវាពាក់ព័ន្ធទៅនឹងអ្វីដែលបងបំរុងនិយាយដែរណាខមមិនបង Robert Lee គាត់សួរថាហ៊ុនសែនថាគេអត់ចេះអសរឲ្យលុបឈ្មោះគេចេញអានោះមានអីយ៉ាងម៉េចឥឡូវថាគេអត់ចេះអសរឲ្យលុបឈ្មោះគេចោលរឿងបញ្ជីឈ្មោះភ្លើងទៀនថ្ងៃមុនណា ហើយគេរៀនដល់ទៅដល់បរិញ្ញាបត្រហើយថាគេអត់ចេះអសហើយលុបឈ្មោះគេចោល ហើយឥឡូវគិតមើលឥឡូវឥឡូវយ៉ាងម៉េចឥឡូវឥឡូវបងអូនបន្តទៀតទេបាទលេះយកលេះយកលេះក្នុងការខ្លាចអ្នកចេះដឹងជនរៀនបាទព្រោះសម័យពលពត គេធ្វើអញ្ចឹងតាកាលសម័យពលពត គេយកអារូបភាពគេហៅអ្នកចេះដឹងទៅសម្លាប់ចោលពួកគេអីបំបត្តិអ្នកចេះបំបត្តិអ្នកចេះដឹងរបស់លោកហ៊ុនសែនមិនខុសគ្នាទេ មិនខុសគ្នាពីរបបពពតទេគ្រាន់តែគេដូរតែមេដឹកនាំទេហើយវិធីសាស្ត្រនៃការដឹកនាំបែបពពតគឺនៅដដែលប៉ុន្តែ ដូររបៀបនៃការដឹកនាំបន្តិចគឺរបៀបពីការ បំផ្លាញដល់ធនធានធម្មជាតិបំផ្លាញទាំងមនុស្សប៉ុន្តែពពតបំផ្លាញតែមនុស្សទេប៉ុន្តែអត់បំផ្លាញធនធានធម្មជាតិបំផ្លាញនៅទ្រព្យសម្បត្តិជាតិទេមិនបាទអរេអឺខ្ញុំចាំបន្ទូលរបស់សម្ដេចសៀនុ គាត់ជួបជាមួយអ្នកកសែតបរទេសណាពីព្រោះពេលហ្នឹងសម្ដេចសេនុគាត់នៅជាមួយប៉ុលពតបាទហើយអ្នកកសែតបរទេសគេសួរថាហេតុអ្វីក៏សម្ដេចសេនុនៅជាមួយប៉ុលពតហើយប្រឆាំងនឹងហ៊ុនសែនបាទនឹងសម្ដេចគាត់មាន ឆ្លោយយ៉ាងម៉េចគាត់ថាប៉ុលពតពិតមែនជាឃាតករប៉ុន្តែប៉ុលពតគាត់ទទួលស្គាល់ថាប៉ុលពតមិនមែនជាជនក្បត់ជាតិទេបាទនឹងបន្ទូលរបស់សម្ដេចសេនុ បាទប៉ុន្តែពលពតមិនមែនជាជនគាត់ជាទេតែពលពតជាគិតកោអានឹងគាត់ទទួលស្គាល់តែហ៊ុនសែនទាំងសម្លាប់មនុស្សទាំងក្បត់ជាតិបាទអានឹងជាបន្ទូលរបស់សម្ដេចសែនឧក្នុងការសម្ភាសណាបាទឥឡូូវបងប្អូនជាប្រវត្តិរឿងហ៊ុនសែនក្បត់ជាតិក្បត់ជាតិមិនបាច់ខ្ញុំនិយាយទេបាទបងប្អូនគាត់ដឹងច្បាស់គាត់ដឹងគាត់ដឹងជាងខ្ញុំទៀតបាទបាទទាំងទាំងសម្លាប់មនុស្សទាំងក្បត់ជាតិគឺហ៊ុនសែនមានទាំងអស់ហើយអ្វីដែលគាត់មិនអាច អត់អោនឲ្យបានហ្នឹងគឺអង្គើក្បត់ជាតិហ្នឹងគឺជាបន្ទូលរបស់សម្ដេចសីហនុបាទអញ្ចឹងបាទហ្នឹងហើយអាហ្នឹងយើងចង់និយាយពីរឿងហ្នឹងរឿងថាប៉ុលពតដូចបងថាអញ្ចឹងណាប៉ុលពត ជាគិតកោមែនប៉ុន្តែប៉ុលពតសុកចិត្តអឺអឺលើកតប តវ៉ាប្រឆាំងជាមួយនឹងវៀតណាមដែលដែលពេលនោះយួនគឺជាអ្នកជួយឲ្យប៉ុលពតវាយឈ្នះលន់ដុលក៏ប៉ុលពតអត់ខ្វល់ដែរប៉ុលពតគឺមានស្មារតីមួយគឺមិនឲ្យយួននឹងឆ្លៀតពៀនព្រំដែនហើយរំលាយចោលព្រំដែននេះពីព្រោះគោលបំណងយួនចរន្តនឹងចង់ឲ្យប៉ុលពតធ្វើអញ្ចឹងណាប៉ុន្តែប៉ុលពតអត់ព្រមប៉ុលពតសុកចិត្ត ងើបប្រឆាំងហើយកាលនោះប៉ុលពតក៏បានដាក់កងកម្លាំងនៅជុំវិញកោះត្រល់នៅលើកោះត្រល់ផ្ទាល់ទៀតគឺអត់មានយួនចូលទៅកាន់កាប់ទេបាទអាហ្នឹងហើយគឺជាភាពខុសគ្នាបាទហើយខ្ញុំក៏ចង់ចូលរួមបន្តិចដែរពាក់ព័ន្ធនឹងរឿងការធ្វើទុកបុកម្នេញទៅលើគណៈបកភ្លឹងទៀនណាព្រោះយើងចូលការនិយាយឲ្យច្រើនបន្តិចដោយសារតែ ខាងក្នុងហ្នឹងគឺពិបាកក្នុងការនិយាយមែនទែនដោយសារការប្រើប្រាស់នៅគេហៅថាប្រព័ន្ធផ្សព្វផ្សាយក៏ពិបាក ការប្រើប្រាស់នៅគេហៅថាបណ្ដាញសង្គម Facebook social media ណាដែលហ៊ាននិយាយការពិតក៏ពិបាកដែរនៅក្នុងប្រទេសកម្ពុជាអញ្ចឹងមានតែយើងខាងក្រៅទេដែលអាចជួយនិយាយបានឥឡូវខ្ញុំសូមលើកនៅ ខេត្តនេះមួយដែលកំពុង3គឺខេត្តអឺប៉ៃលិនខេត្តប៉ៃលិនថ្មីថ្មីនេះតាមសារព័ត៌មាន ចុះផ្សាយយ៉ាង ប្រព្រឹត្តពាក់ព័ន្ធទៅនឹងអឺដីកា2ដែលប្តឹងទៅគេហៅថា តំណាងខេត្តរបស់គណៈបកភ្លឹងទៀននៅក្នុងខេត្តបៃលិនហ្នឹងពាក់ព័ន្ធនឹងវិបត្តិស្អីបរិហាគេ ជាសាធារណៈហើយនឹងគេហៅថាបង្កភាពបឹកវោធនធ្ងរដល់សន្តិដូចជាស្អីអឺមើលបងប្អូនជួយខមមិនតិចពីខ្ញុំចាំដោយការនេះបានបង្កបង្កភាពបឹកវោដល់សន្តិសុខសង្គមព្រោះបាត់ចោតនឹងដដែលដដែលទេពួកហ្នឹងហើយ ហើយបងអូនតើបេក្ខជនកម្ដាងភ្លើងទៀននៅខេត្តបៃលឿនហ្នឹងគាត់ជាអ្នកណាគេបងអូនអាចដឹងអាចរៀបរាប់បងប្អូនយើងពីប្រវត្តិគាត់ទេបាទប្រវត្តិរបស់គាត់ហ្នឹងគឺពីដើមគាត់ជាគ្រូពេទ្យជា គ្រូពេទ្យដែលមានវិជ្ជាជីវៈហើយស្មោះត្រង់ជាមួយនឹងវិជ្ជាបរដ្ឋហើយគាត់ពួកគាត់នឹងតែងតែប្រឆាំងជាមួយនឹងកាហាថាភាពអយុត្តិធម៌ដែលបាទភាពអយុត្តិធម៌អីជាដើមនឹងត្រូវបានគេដកចេញ ត្រូវបានបានស្រីមុំត្រូវបានត្រូវបានស្រីមុំបាទបានស្រីមុំហ្នឹងគឺដកចេញហើយយើងដឹងហើយនៅពេលដែលពួកគាត់នៅពេលដែលគាត់ត្រូវបានគេដកចេញអញ្ចឹងគាត់ចូលបានចូលរួមជាមួយនឹងគណៈបកភ្លើងទៀនហ្នឹងហើយគណៈបកភ្លើងទៀនហ្នឹងគាត់ជាតំណាងខេត្តនៅខេត្តបៃលិនហើយយើងឃើញ ថា អាការពាក្យបណ្ដឹងហ្នឹងគឺបានន័យថាតឡាការយើងមើលទៅលើ តការចោតប្រកាន់ទៅលើគាត់ហ្នឹងគឺអឺបានន័យថាវាអត់ សឹងទាំងសឹងតែមិនមានទោសអីទាំងអស់ព្រោះអាការបរិហាគេនឹងគឺជាការចោតប្រកាន់យ៉ាងសុតសាតអពុកចំពោះតឡាការនៅក្នុងប្រទេសកម្ពុជាយើងដឹងហើយតឡាការនៅក្នុងប្រទេសកម្ពុជាបងប្អូនស្គាល់ច្រើនហើយដែលកំពុងពេញនិយមហើយកំពុងតែល្បីរន្ទឺទូទាំងពិភពលោកនឹងគឺបតបតញុះញង់បតញុះញង់បរិហាគេហើយនឹងបតរួមគំនិតក្បត់ឬគំនិតក្បត់ជាតិ ហ្នឹងយើងមើលពេញនិយមនៅក្នុងប្រទេសកម្ពុជាប៉ុន្តែបើយើងសរុបទៅវាគ្មានអ្វីជាទោសទណ្ឌហើយអត់មានប័ណ្ណល្មើសនឹងកើតឡើងទេមានតែប័ណ្ណល្មើសដែលផ្សេងផ្សេងដែលក្រមលោកហ៊ុនសែនបានប្រើប្រាស់វិធីសាស្ត្របន្លប់នៅ ស្ថានភាពនៅក្នុងប្រទេសកម្ពុជា ហើយតែ អាប័ណ្ណដែលយកមកចោតគាត់នៅខេត្តបៃលិនណាបងប្អូនគួរអយុធធម៌មែនទេខ្ញុំមើលទៅអយុធធម៌យុទ្ធសាស្ត្រខ្ញុំដឹងខ្ញុំគ្រាន់តែមើលឃើញយុទ្ធសាស្ត្ររបស់គេនឹងគឺបង្អ ការធ្វើសកម្មភាពរបស់គាត់តែប៉ុណ្្នឹងឯងបង្អាក់ការធ្វើសកម្មភាពកុំឲ្យគាត់ធ្វើសកម្មភាពរយៈពេលការគេហៅថារយៈពេលនៃការឃោសនារូបសម្លេងឆ្នោតឲ្យគណៈបកភ្លើងទៀនណាវាជាការចាំបាច់បំផុតព្រោះការចាំបាច់នៅការទៀមទាឲ្យមានការចោះជួបប្រជាពលរដ្ឋចោះជួបសកម្មជនអញ្ចឹងដល់ពេលគេធ្វើអាអាដេកានឹងយកទៅឲ្យគាត់ហើយយកទៅឲ្យ គេហៅថាយកទៅឲ្យគាត់នៅ នៅ ទីស្នាក់ការរបស់គណៈបកភ្លឹងទៀននៅខេត្តប៉ៃលិនទៀតហើយយើងឃើញថាយុទ្ធសាស្ត្រគេគឺបង្អាក់កុំឲ្យយើងធ្វើសកម្មភាពហ្នឹងគឺនៅពេលដែលយើងបំរុងធ្វើសកម្មភាពគេធ្វើជាកោះហៅទៅទៅតឡាការនឹងកោះហៅឬរាំងដំណើរឬរាំងសកម្មភាពរបស់យើងកុំឲ្យប្រជាពលរដ្ឋបានស្គាល់គាត់កុំឲ្យប្រជាពលរដ្ឋហ្នឹងបានឃើញថ្នាក់ដឹកនាំរបស់គណៈបកភ្លើងទៀនដែលមានភាពស្មោះត្រង់ជាមួយនឹងជាតិជាមួយនឹងប្រជាពលរដ្ឋអីជាដើមហ្នឹងនេះជាយុទ្ធសាស្ត្រដែលគេបំបែកឬក៏គេ បង្អាក់នៅស្ថានភាពរបស់គាត់កុំឲ្យយកប្រជាពលរដ្ឋបានដឹង ពីថាជំហររបស់គណៈបកភ្លឹងទៀននៅខេត្តប៉ៃលិនគឺមានអ្នកឈរដែលមាន គុណភាព ហើយមានសមត្ថភាពក្នុងការ ដឹកនាំបាទដឹកនាំនៅក្នុងបាទមានទាំងតម្រេះវិជា មានទាំងសិលធម៌មានទាំងគុណធម៌បាទហើយបើយើងប្រៀបធៀបណាយើងប្រៀបធៀបប្រៀបធៀបឲ្យបងប្អូនជាពិសេសសម្រាប់អ្នកខេត្តប៉ៃលិនទាំងអស់បើសិនជាបងប្អូនបានស្ដាប់បងប្អូនពិចារណាមើល ចង្វាយខេតបៃលិនបច្ចុប្បន្នមកពីគណៈបកប្រជាជនយើងមើលអតីតការងារគាត់ណាបាទបាទគឺជាគេភាសាអ្នកស្រុកគេថាម៉ាយ៉ែមបាទជាម៉ាយ៉ែមបាទជាម៉ាយ៉ែមជាអ្នករៀបចំគេហៅថាគេហៅ តាបស្នុកអ្នកលីស្នុកគឺដូចបុកបិយាអញ្ចឹងអាស្នុកគឺតុកតុកវៃវៃហ្នឹងគាត់ស្គាល់ហើយបាទជាអ្នករៀបចំស្នុកគឺនៅក្លឹបប៉ារីសជាអតីតអានឹងជាប្រវត្តិគាត់ណាបាទហើយ បើសិនយើងប្រៀបធៀបទៅនឹងខាងភ្លើងទៀនវិញគឺលោកគ្រូពេទ្យគឺជាវិជ្ជបណ្ឌិត បាទមានសិលធម៌ហើយមានប្រជាពលរដ្ឋស្រឡាញ់មិនមែនគ្រូពេទ្យដែលដែល អត់សិលធម៌ទុកអ្នកជំងឺចោលដោយគ្រូពេទ្យហ៊ុនសែនចូលមកសួររលុយឆែកកប៉ៅមើលលុយសិនណាមើលជនរងគ្រោះសិនណាបាទប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជា បានស្រីមុំនឹងចូលចិត្តតែធ្វើទុកបុកម្នេញតែតែទៅលើគាត់នឹងម្នាក់ទៅដូចជាយ៉ាងម៉េចយ៉ាងម៉េចហើយចោះឈឺស្កាត់យប់ប្រលប់ទៅក៏លោកបានគ្រូពេទ្យទៅចាក់កាប៉េះគូតឲ្យទៅដឹងបាទកុំធ្វើបាបគាត់ពេកលោកអើយបាទមែនទេពេទ្យនៅខេត្តបៃលិននឹងមានជំនាញពិតប្រកបប្រមាណហើយឈឺស្កាត់យប់ប្រលប់អីហ្នឹងមិនមិនអធិស្ឋានគ្នាទៅអឺអីគេលោកជំទាវ បានស្រីមុំនោះបាទហ្នឹងហើយបាទ ព្រោះយុទ្ធសាស្ត្រយើងមើលគាត់ជាស្ត្រីទេគួរតែទន់ភ្លន់គួរតែ មានភាពត្រឹមត្រូវក្នុងនាមជាស្ត្រីណាប៉ុន្តែស្ត្រីដឹកនាំនៅក្នុងម៉ៃខ្ញុំខ្ញុំឃើញខមមិនបង Robert Lee គាត់ថាស្អីគេលក់កណ្ដុងលក់អីណា30លីត្រអីណាទន់ភ្លន់មិនវោយើងមើលយើងមើលចរិតរបស់គាត់មើលទៅគឺសាហាវហ្មងសាហាវជាងមនុស្សប្រុសទៀតណាបើយើងមើលចំណុច គ្រួសាររបស់គាត់នៅលើ សាររបស់បានស្រីមុំនៅលើគេហៅថានៅលើបណ្ដាញសង្គមឬក៏នៅក្នុង Facebook របស់ខ្លួនហ្នឹងគឺជាសារមួយសាហាវហើយជាសារមួយគម្រាមកំហែងហ្មងអត់មែនជាសារមួយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋអឺក្លាហានឬក៏ឲ្យប្រជាពលរដ្ឋអាចចូលរួមគ្រប់សកម្មភាពអាចឲ្យប្រជាពលរដ្ឋនឹងរស់នៅដោយគ្មានការភ័យខ្លាចទេសាររបស់គាត់គឺធ្វើឲ្យប្រជាពលរដ្ឋខ្លាចហ្មងខ្លាច អញ្ចឹងយើងមើលតែបាន ស្រីមុំហ្នឹងបើប្រវត្តិបងប្អូនមកដឹងច្រើនបើប្រវត្តិដែលបានស្រីមុំគឺមកពីគេហៅថាអាចមិនមែនជាកូន ខ្មែរអីជាដើមណា វាអាចជាកូនប្រទេសជិតខាងប្រទេសកូនប្រទេសយួនអីជាដើមពួកអាហ្នឹងគេមើលឃើញចឹងមិនដែរបើយើងមើលឃើញមួយទៀតហ្នឹងគឺបញ្ហា ខ្លាចបំផុតគឺបានស្រីមុំនឹងខ្លាចចាញ់ឆ្នោតខ្លាចចាញ់ឆ្នោតខ្លាចប្រជាពលរដ្ឋរបស់ខ្លួននឹងបោះ ឆ្នោតទម្លាក់ខ្លួនឯងមិនឲ្យមានការគ្រប់គ្រងទៅរីរាំងមិនឲ្យមានការគ្រប់គ្រងគណៈបកភ្លើងទៀននៅក្នុងខេត្តបៃលិនហើយដូចដកបេក្ខភាពដែលដាក់តាមមួយចំនួនមិនត្រឹមតែដកបេក្ខភាពទេថែមទាំងចាប់សកម្មជនឬក៏អ្នកតំណាងរបស់គណៈបកភ្លើងទៀនដាក់ពន្ធនាគារមួយរយៈចុងក្រោយវាយើងឃើញថាវាជាការរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋហើយរំលោភទៅការសម្រេចចិត្តរបស់ពួកគាត់ ក្នុងការចូលរួមជីវភាពនយោបាយនឹងយ៉ាងធ្ងន់ធ្ងរអានឹងវាបើយើងនិយាយពីផ្លូវច្បាប់ដូចអ្នកបលិសនៅក្នុងស្រុកខ្មែរនិយាយបលិសបន្តិចចុះបលិសនៅក្នុងស្រុកខ្មែរគេគេច្រើនគេច្រើនតែទៅរោរឿងគណៈបកភ្លើងទៀននៅគ្រប់ទីកន្លែងកន្លែងណាដែលលើកផ្លាកកន្លែងណាដែលមាន ការជួបជុំរបស់គណៈបកភ្លើងទៀនហ្នឹងបលិសគេទៅហើយទៅថតរូបថតសកម្មភាពរបស់គណៈបកភ្លើងទៀនហ្នឹងយកទៅឲ្យមេហើយមានបងប្អូនយើងក៏សួរថាចុះ អ្នកមកថតមកអីបែបនេះតើអ្នកឯងធ្វើតាមច្បាប់ឬទេគេថាគេធ្វើតាមបញ្ជាគេធ្វើតាមបញ្ជាបញ្ជាពីថ្នាក់លើបញ្ជាមកពីលើចេះអញ្ចឹងអាប្រើប្រាស់ភាសាមកពីលើអញ្ចឹងមកអ្នកគណៈបកភ្លើងទៀនគាត់ឆ្លើយវិញដែរគាត់ថាអ្នកឯងធ្វើតាមអ្នកអ្នកឯងធ្វើតាមបញ្ជាតែខ្ញុំធ្វើតាមច្បាប់ខ្ញុំធ្វើតាមច្បាប់ព្រោះគណៈបកភ្លើងទៀនគឺធ្វើអ្វីទៅតាមច្បាប់ព្រោះគណៈបកប្រជាដែលថា ប៉ូលីសមន្ត្រីរាជការនៅក្នុងប្រទេសច្រើនតែធ្វើតាមបញ្ជាដល់ធ្វើតាមបញ្ជាវាខុសទៅនឹងច្បាប់ហើយវាខុសទៅនឹងច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងដល់អញ្ចឹងទៅរកអីមិនបានឆ្លើយមានតែរកថាពាក្យថាមេបញ្ជាមកមេបញ្ជាឲ្យធ្វើអញ្ចឹងបានន័យថា យើង ជាប៉ូលីសជាមន្ត្រីរាជការរបស់ប្រទេសជាតិទាំងមូលហើយជាមន្ត្រីរាជការរបស់ប្រជាពលរដ្ឋការពារប្រជាពលរដ្ឋទៅជាទទួលបទបញ្ជាអត់ព្រមធ្វើតាមច្បាប់អញ្ចឹងវាខុស ទៅនឹងច្បាប់នៅក្នុងប្រទេសកម្ពុជាបាត់ហើយអញ្ចឹងយើងមើលឃើញជាជាការបំសយមែនទេអញ្ចឹងអរគុណបងយើងចង់ខ្ញុំចង់ងាកទៅខាងក្រោយតិចបានទេបងចេះចេះហ្នឹងហើយបាទបាទបងប្អូនខ្ញុំងាកទៅខាងនៅពលានចន្លោះបន្តិចដោយសារតែមានការចាប់អារម្មណ៍ច្រើនទៅរឿងរឿងនេះហើយយើងក៏ត្រូវការលាតត្រដាងឲ្យច្បាស់ដែរបងប្អូនមួយចំនួនគាត់ដឹងថាមិនមើលនៅសុកសុកស្រាប់តែលោកហ៊ុនសែនហ្នឹង ទៅដកក្រុមហ៊ុនក្រុមហ៊ុនរបស់ប្រទេសបារាំងហ្នឹងទៅឲ្យក្រុមហ៊ុនចិនគ្រប់គ្រងឬក៏សាងសង់វិញអញ្ចឹងវាជារឿងមិនមែននៅសុកសុកកើតរឿងនៅសុកសុកទៅដកអីគឺមានរឿងនៅពីក្រោយខ្នងដែលបងលេលើកមុនអញ្ចឹងបញ្ហាទី1ខាងសម្បាទៅនឹងប្រទេសបារាំងដែលប្រទេសបារាំងនឹងកំពុងតែចាត់វិធានការទៅលើ របបលោកហ៊ុនសែនដែលធ្វើឲ្យចំណុចមួយទៀតហ្នឹងគឺតែធ្វើឲ្យលោកហ៊ុនសែនហ្នឹងមិនអាច ទេអំណាចពីឪពុកតកូនឬក៏បន្តពូជពីឪពុកតកូន បានដោយសារតែរនាំងមួយគឺតឡាការនៅក្នុងប្រទេសបារាំងនឹងចាត់វិធានការទៅលើលោកហ៊ុនសែននៅពេលដែលអស់អំណាចចឹងខឹងសម្បាននេះខ្លាំងណាមើលបងប្អូនមិនចឹងថាអូមានការបកស្រាយពីគណៈបកវិជនទាំងក្រុមគណៈបក CVP នៅក្នុងប្រទេសកម្ពុជាហើយនឹងអ្នកវិភាគរបស់គណៈបកប្រជាជនក៏វិភាគដែរថាអូប្រទេសបារាំងមិនអាចធ្វើអ្វីលោកហ៊ុនសែនបានទេ ជាប្រទេសដែលគេហៅថា ប្រទេសឯករាជ្យមួយគ្មានប្រទេសណាគេមកឈ្លានពានលុបបំពានលើប្រទេសកម្ពុជា បានទេវាមិនអាចរំលោភបំពានទៅលើប្រទេសកម្ពុជាបានទេប៉ុន្តែ សំណុំរឿងមនុស្សជាតិដែលលោកហ៊ុនសែនបាន ប្រព្រឹត្តលោកហ៊ុនសែនបានប្រព្រឹត្តហើយនៅក្រោមការគ្រប់គ្រង របស់លោកហ៊ុនសែននៃការបង្គាប់បញ្ជាឲ្យមានការគប់ក្របបែកនៅមុខរដ្ឋសភាចាស់ ឆ្នាំ1997ដែលមានអ្នកស្លាប់រាប់សិបអ្នកនោះ អញ្ចឹងការសម្លាប់មនុស្សនៅឯងនៅក្នុងប្រទេស ណាក៏ដោយក៏ត្រូវច្បាប់អន្តរជាតិគេចាត់វិធានការដែរទោះគុំថាឡើយនៅឯងនៅថាអូប្រទេសគេមិនមានជាប់ពាក់ព័ន្ធអីជាមួយប្រទេស ណាអត់ទេគឺនៅក្នុងប្រទេសផ្ដាច់ការសំបីតែរុស្ស៊ីឥឡូវនេះក៏ចាប់ផ្ដើមគេកំពុងតែរកវិធានការចាត់ការទៅលើរុស្ស៊ីដែរអត់មាននៅសឹកសឹករុស្ស៊ីរួចខ្លួនទេអត់ទេពិភពលោកគេត្រូវការភាពយុត្តិធម៌ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា លោកហ៊ុនសែនផ្ដោតគេហៅថាផ្ដល់ភាពអយុត្តិធម៌ជូនប្រជាពលរដ្ឋច្រើនណាស់ចឹងមិនអាចគេចរួចពីសំណាញ់ច្បាប់អន្តរជាតិទេហើយដែលបើសិនជាយើងមើលឃើញថារឿងដ៏តូចមួយតាមការបកស្រាយរបស់គណៈបកប្រជាជនតាមការលើកឡើងរបស់អីអ្នកនាំពាក្យសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាថាមិនមិនអាចទៅចាប់លោកហ៊ុនសែនយកមកដាក់ទោសនៅប្រទេសបារាំងអីបានអីចឹងអីទឹកណាប៉ុន្តែលោកហ៊ុនសែនដឹងខ្លួនឯងច្បាស់បើមិនទេបងប្អូននឹង លោកហ៊ុនសែនដឹងខ្លួនឯងច្បាស់ថាមូលហេតុអីបានអឺបារាំងមានសិទ្ធិក្នុងការទៀមទាឲ្យលោកហ៊ុនសែនចូលទៅបំភ្លឺនៅតឡាការហើយរួមជាមួយនឹងការចាប់ហ៊ីងមុនហៀងដែលជាអ្នកអឺកងកងអង្គរៈដៃដៃស្ដាំរបស់លោកហ៊ុនសែនដែលយ៉ាងសាហាវដែលគប់ក្របបែកយ៉ាងសាហាវណាអញ្ចឹងគេមានសិទ្ធិព្រោះគេជាប្រទេសមួយដែលកាន់របបលទ្ធិប្រជាធិបតេយ្យហើយជាប្រទេសប្រទេសបារាំងនឹងគឺ ស្ថិតនៅក្នុងអង្គការសហជីវជាតិដូចគ្នាទាំងអស់ទាំងអញ្ចឹងជាការការពារសិទ្ធិមនុស្សបានទាំងអស់លោកហ៊ុនសែនមានចេតនាមួយដែលចង់ដកអឺគេហៅថាដកដែលដកក្រុមហ៊ុនសាំងសង់អឺទីលាអេសំទោសលានយន្តហោះលានយន្តហោះបាទខាងសៀមរាបនេះគឺគោលបំណងបញ្ឈឺទៅដល់ប្រទេសបារាំងឯងហើយខ្ញុំខ្ញុំចាំបានសម្លេងមួយទៀតខ្ញុំចង់សើចដែរលោកហ៊ុនសែនថា សង្ឃឹមថាប្រទេសបារាំងនឹងមិនទា សំណងច្រើនមិនទាសំណងច្រើនពីប្រទេសកម្ពុជាចុះប៉ុន្តែឆ្លូនសែនដឹងខ្លួនឯងលូនសែនដឹងខ្លួនឯងថានៅពេលដែលគាត់ធ្វើរបៀបនេះនឹងមាន ការទៀមទាសំណងពីពីប្រទេសកម្ពុជា ពិសេសគឺពីលោកហ៊ុនសែននឹងផ្ទាល់តែម្ដងព្រោះការវិនិយោគនីមួយនីមួយជាមួយនឹងក្រុមហ៊ុនគេមានកិច្ចសន្យាច្បាស់លាស់គេមានកិច្ចសន្យាច្បាស់លាស់ព្រោះក្រុមហ៊ុនបារាំងគឺជាក្រុមហ៊ុនមួយដែលត្រឹមត្រូវ ជាក្រុមហ៊ុនមួយដែលសុចរិតទៅដល់ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាអញ្ចឹងលោកហ៊ុនដល់នេះសុខចិត្តលោកហ៊ុនសែនបញ្ជឺចង់បញ្ជឺប្រទេសបារាំងទៅដល់ក្រុមហ៊ុនបារាំងចេញដាក់ក្រុមហ៊ុនចិនចឹងប្រទេសបារាំងគេមានវិធានការក្នុងការចាត់វិធានការលើហ៊ុនសែនដែរអានឹងមិនមែនចេះតែលេងណាព្រោះបារាំងក៏ជាប្រទេសមហាអំណាចមួយដែរអញ្ចឹងមិនមែនគេធ្វើអ្វីតាមការចង់បានរបស់លោកហ៊ុនសែនទេគឺគឺគេធ្វើតាមច្បាប់តាមទម្លាប់របស់គេហើយមួយទៀតបងតែគិតថា បើសិនជាលោកហ៊ុនសែននិយាយបែបនេះបានន័យថាបារាំងនឹងមានការបង្កប់បញ្ជាឲ្យបង់ថ្លៃសងទៅលើក្រុមហ៊ុនបារាំងនឹងយ៉ាងច្រើនបាទបាទតែអាចបងសង្ឃឹមថាអាចប្រហែលជាចិននឹងជួយក្នុងការសងសងគេហៅថាសងសំណងទៅចិនទៅនៅប្រទេសបារាំងទេបងអឺរឿងហ្នឹងគឺចិនចង់បានការវិនិយោគហ្នឹងគឺចិនត្រូវតែសងប៉ុន្តែសូមបងប្អូនកុំភ្លេចរឿងចិនណាការរឿងចិនដល់រុស្ស៊ីណា ចិនវាមិនល្ងងទេបាទទុកលុយដែលចិនវាសង ទៅបារាំងនឹងទឹកប្រមាណណាចិននឹងច្រវាច់កយកពីខ្មែរវិញទាំងអស់បាទមិនឲ្យបាត់មួយរៀលទេមិនឲ្យបាត់មួយរៀលមួយសីនេះខ្ញុំប្រាប់បាទអញ្ចឹងចំពោះហ៊ុនសែនណាចាប់ដៃជាមួយចិនរ៉ូស៊ីធ្វើធ្វើបាបខ្មែរនេះណាបងប្អូនត្រៀមទៅបាទហើយរឿងពលានយន្តហោះហ្នឹងដោយបងប្អូនលើកឡើងអញ្ចឹងខឹងនឹងបារាំងប៉ុន្តែកុំភ្លេចណាបារាំង នៅមានឯកសារពាក់ព័ន្ធច្រើនណាស់ទៅនឹងប្រទេសកម្ពុជាពីព្រោះបារាំងក៏ជាអាណាព្យាបាលរបស់ប្រទេសកម្ពុជានៅក្នុងជំនាន់សង្គ្រាមលោកដែរដូចហើយច្បាប់ផែនទីដើមអីទាំងប្រមាណគឺបារាំងដឹងប្រវត្តិសាស្ត្រខ្មែរច្រើនណាស់បាទបាទសប្តាហ៍ហ្នឹងគឺបារាំងគេមិនទាន់និយាយគេមិនទាន់ធ្វើអីហ្នឹងដោយសារគេយល់មុខហ៊ុនសែនហើយគេចង់ឲ្យខ្មែរយើងឬសក់គេមិនចង់ឲ្យខ្មែរយើងនេះវាមានបញ្ហារកម្មរកោ គេឃើញថាខ្មែរយើងហ្នឹងជាតិសាសមួយដែលរងទុកវេទនាដោយសារមេដឹកនាំនឹងមិនដឹងជាប្រហែលឆ្នាំមកហើយទេបាទអញ្ចឹងបើហ៊ុនសែនចង់ហក់ជាមួយបារាំងបាទអាហ្នឹងគឺឲ្យហ៊ុនសែនគាត់បន្តសាកមើលទៅ បាទសាកមើលទៅហើយខ្ញុំជឿថាក្រុមហ៊ុនបារាំងគេមិនត្រាពិន័យអឺហ៊ុនសែននេះពីព្រោះគេដឹងថាហ៊ុនសែនធ្វើអ្វីខ្លះគេដឹងថាប្រពន្ធហ៊ុនសែននឹងធ្វើអីខ្លះ បណ្ដឹងរបស់ហ៊ុនសែន ហើយនឹងប្រពន្ធទៅបណ្ដឹងរឿងពិសិដ្ឋពីលេខានោះមានបណ្ដឹងណាចង់បណ្ដឹងកសែតបារាំងអីគេឈ្មោះ Express នោះបាទ ណាចង់ប្តឹងក្រុមហ៊ុនកសែតបារាំងនោះមានហ៊ានណាប្រយ័ត្នគេបញ្ចេញមកទាំងអស់ណាបាទអញ្ចឹងមិនថាឥឡូវហ៊ុនសែនអីវាហួសពេលដល់បកបកក្រោយហើយសន្យាកាត់ផ្ដាច់ប្រគល់ទៅឲ្យចិត្តហើយគឺប្រគល់ហើយបន្តិចមកថាលឺសូរសលេងខ្ញុំជាមួយប្អូនឈុនវានិយាយប៉ុណ្្នឹងឲ្យភ័យខ្លួនចង់ដូរទៅឲ្យ បារាំងវិញហួសពេលហើយណាបាទហួសពេលហើយអរគុណបាទនឹងត្រូវអញ្ចឹងយើងមើលឃើញថាឥឡូវនេះគាត់កំពុងតែសាងសត្រូវមួយជាមួយនឹងប្រទេសបារាំងនឹងមួយទៀត ឥឡូវក្រោយពីសាងសត្រូវជាមួយអាមេរិកលែងហ៊ានមកជន់ទឹកដីអាមេរិកហើយឥឡូវព្រោះសំបីតែមកប្រជុំអាស៊ានអាស៊ានតំណាមេអាស៊ានតំនេះសំបីតែមកប្រជុំនៅប្រទេសអាមេរិកដែលក្នុង នាមជាជា ប្រធានអាស៊ាននេះក៏មិនទាំងហ៊ានមកផងឥឡូវនេះលើកលើកពេលលើកគេហៅថាដោពេលមិនដឹងដោដល់ពេលណាទេព្រោះឥឡូវអត់ឃើញមានដំណឹង ថានឹងមក ប្រទេសអាមេរិកទៀតទេចឹងបានន័យថាសំបីតែមកអាមេរិកក៏មិនហ៊ាននឹងមកផងហើយដោយសារតែគេហៅថាគេដឹងថា ពេលដែលលោកហ៊ុនសែនលោកហ៊ុនសែនដឹង ថានៅពេលដែលមកអាមេរិកមកប្រជុំនៅអាស៊ីនៅអាស៊ានអាមេរិកនេះគឺនឹងមាន សំណួរចោតសួរទៅលោកហ៊ុនសែនច្រើនសំណួរនេះគឺមិនមែនជាសំណួរចំណេញសំណួរដែលលោកហ៊ុនសែនសូមសូមសូមឆ្លើយបន្តិចអ៊ូចលៀបហ្នឹង គឺជាម៉ួយដុំរបស់ទូទួលវេទិកាអ៊ូចលៀបគាត់អាចចូលខមមិនណា បាទអ៊ុចលៀបនឹងគាត់ថាចិនគាត់បើជាអាមេរិកហើយប្រាប់អ៊ុចលៀបឯងណា បាទចិនគាត់បើជាងអាមេរិកហ្នឹងហើយត្រឹមត្រូវហើយព្រោះអញ្ចឹងហើយបានជាបងប្អូនកូនចៅហ៊ុនសែនទាំងអស់អត់មានអ្នកណាមួយទៅទៅចិនអត់មានអ្នកណាគេទៅទិញសញ្ជាតិចិនអត់មានអ្នកណាគេទៅសង់ផ្ទះនៅចិនអត់មានអ្នកណាគេមកបើកក្រុមហ៊ុនរ៉ូស៊ីនៅចិនទេកូនសុកអេសានអីមកបើកហាងដូណាត់នៅអាមេរិកទាំងអស់បាទមករ៉ូស៊ីនៅអាមេរិកទាំងអស់ពួកអស់នេះបាទពីព្រោះអីគេព្រោះថាចិនវាគាត់បើយើងអាមេរិកបាទព្រោះអញ្ចឹងពួកនោះគាត់មានសមត្ថភាពទៅរ៉ូស៊ីនៅចិនអត់មានសមត្ថភាពយូនកូនចៅវាមាននៅស្រុកចិនទេបាទមាននៅធ្វើអាមេរិកហ្នឹងឯង តែត្រូវបងពួកគណៈបកវិជនភាកច្រើន គឺរត់មកខាងប្រទេសលោកសេរី ហើយហើយដូចយើងទាំងអស់ទាំងហ៊ុនបណ្ដែតអីមករៀននៅអាមេរិកទាំងអស់បាទហ៊ុនហ៊ុនហ៊ុនអីគេហ៊ុនម៉ាណាគេហៅអីគេស្រីឆ្អឹងសហ្នឹងក៏មករៀននៅនៅអាមេរិកដែរបាទមកទាំងអស់បើបើយើងមើល បើសិនជា តាមការលើកឡើងរបស់សហរដ្ឋអាមេរិកកន្លងមកណាដូចលោកហ៊ុនសែនតែងតែលើកឡើង ពីការឲ្យដក ទ្រព្យសម្បត្តិតាមចង់ដកទ្រព្យសម្បត្តិអីមានទ្រព្យសម្បត្តិនៃណាឲ្យដកចេញចោលមើលណាបងប្អូនដឹងថា ប្រទេសដែលដោយប្រទេសសហរដ្ឋអាមេរិកនេះគឺជាប្រទេសបៃតងប្រជាធិបតេយ្យអញ្ចឹងគេដឹងច្បាស់គេមិនមែនដោយលោកហ៊ុនសែនកុហកប្រជាពលរដ្ឋនៅក្នុងក្នុងស្រុកបានទេព្រោះនេះគេនៅសហរដ្ឋអាមេរិកគេបើកទូលំទូលាយព័ត៌មានហើយព័ត៌មានរបស់គេគឺជាព័ត៌មានពិតអញ្ចឹងរាល់ការបកស្រាយរបស់សហរដ្ឋអាមេរិកឬក៏ការ តាមដានព័ត៌មាននៅក្នុងស្រុកខ្មែររបស់សហរដ្ឋអាមេរិកគេដឹងច្បាស់ថាកម្ពុជាហ្នឹងគឺក្រោមការដឹកនាំរបស់លោកហ៊ុនសែនហ្នឹងកំពុងតែធ្វើឲ្យប្រទេសរបស់ខ្លួនធ្លាក់ទៅក្នុងអន្លង់នៃជន ប្រជាការព្រោះដូចខ្ញុំលើកមិញអញ្ចឹងថាលោកហ៊ុនសែនឥឡូវថាមកសហរដ្ឋអាមេរិកហ្នឹងគឺសុំគេពញាពេលដោយដោយគ្មាន កំណត់ពេលវេលាថានឹងត្រូវមកថ្ងៃណាទេព្រោះគេដឹងថាបើសិនជា បើសិនជាលោកហ៊ុនសែនមកសហរដ្ឋអាមេរិកនឹងគឺមានសំណួរពីខាងសហរដ្ឋអាមេរិកនឹងច្រើនហើយនឹងអាចចោតសួរទៅលោកហ៊ុនសែនចំចំហើយលោកហ៊ុនសែនពិបាកឆ្លើយហើយព្រោះកាលណាមកសហរដ្ឋអាមេរិកមិនពិបាកឆ្លើយក្នុងការដោះសារនេះភាគច្រើនគាត់អោយតែពួកបរិវាររបស់គាត់ឆ្លើយជំនួសហ្នឹងប៉ុន្តែ ខ្លួនឯងនឹងអត់ហ៊ានឆ្លើយទេតាមតែពេលគាត់មកសហរដ្ឋអាមេរិកគាត់មុនដំបូងដូចជានឹងអណាថាអូបានសហរដ្ឋអាមេរិកអញ្ជើញមកអឺ ប្រជុំអាស៊ីអាស៊ានអាមេរិកហ្នឹងគឺអមែនទេប៉ុន្តែចុងក្រោយមានណា ចុងក្រោយឮតែសំណួរនៅក្នុងเพจរបស់លោកប្រធានសមស៊ីផុសហ្នឹងគេសួរតែ3សំណួរទេ3សំណួរដែលធ្ងន់ធ្ងន់ទី1ថាតើមូលដ្ឋានទ័ពនៅសមុទ្រចិនអឺឋានមូលដ្ឋានមូលដ្ឋានទ័ពនៅសមុទ្ររៀមរបស់ចិនហ្នឹងអ្នកគិតយ៉ាងណាឥឡូវនេះជាមួយនឹងអាមេរិកអានេះគេសួរសំណួរពាក់ព័ន្ធនឹងមូលដ្ឋានទ័ព ហើយមួយទៀតរឿងពាក់ព័ន្ធនឹងចោតអាមេរិកចោតអាមេរិកថានៅពីនៅពីក្រោយខ្នងគណៈបកសង្គ្រោះជាតិនឹងចង់ផ្ដួលរំលំរដ្ឋាភិបាលអញ្ចឹងសួរថាដល់ពេលនេះតើកម្ពុជា បានទម្លាក់បទចោតទៅលើអាមេរិកហើយនៅអានេះគឺសិតតែសួរលោកហ៊ុនសែនហើយឥឡូវគឺសួរហ៊ុនសែននៅត្រូវដែលលោកហ៊ុនសែនមកឲ្យត្រូវឆ្លើយហើយមួយទៀតអារំលាយគណៈបកសង្គ្រោះជាតិនឹងឥឡូវមេគណៈបកសង្គ្រោះជាតិនឹងអត់ទាំងមានទោសអីទេប៉ុន្តែ មូលហេតុអីបានទម្លាយគណៈបកសង្គ្រោះជាតិមកទល់នឹងពេលនេះអត់មាន កាត់ទោសមេដឹកនាំគណៈបកសង្គ្រោះជាតិចឹងនេះយើងមើលសត្វតែជាសំណួរដែលលោកហ៊ុនសែនពិបាកឆ្លើយបំផុតដូច្នេះហើយបានជាលោកហ៊ុនសែនមួយរយៈចុងក្រោយយើងឃើញបងប្អូនមកសួរថាអូកាលមុន28លោកហ៊ុនសែននឹងមកអឺអឺគេហៅថាមកប្រជុំនៅសហរដ្ឋអាមេរិកហើយប៉ុន្តែឥឡូវដូរអត់មានថ្ងៃកែប្រែទេអត់ដូរអត់មានថ្ងៃថ្ងៃកំណត់ កំណត់ទេឥឡូវនេះអញ្ចឹងអានឹងជាជាបញ្ហាមួយទៀតអញ្ចឹងយើងងាកទៅក្នុងប្រទេសកម្ពុជា របស់យើងវិញពាក់ព័ន្ធនឹងគណៈបកភ្លើងទៀនព្រោះឥឡូវពេលវេលាយើងចេះនេះចង់ឆ្លើយគណៈបកភ្លើងទៀនឲ្យបានច្រើនបន្តិចគណៈបកភ្លើងទៀននៅក្នុងប្រទេសកម្ពុជាយើងឥឡូវនេះកំពុងតែផុសផុលខ្លាំងមែនទែនដូចប្រហែលថ្ងៃមុននឹងនៅខាងខេត្តត្បូងឃ្មុំខេត្តកំពង់ធំខេត្តកំពង់ធំនេះយើងមើលឃើញសកម្មជនរបស់គណៈបកភ្លើងទៀននៅខេត្តកំពង់ធំនឹងគឺផុសផុលហើយ មនុស្សចំនួនច្រើនមែនទែនជាបេក្ខភាពរបស់គណៈបកភ្លឹងទៀន100ឃុំហ្នឹងគឺទាំង100តែម្ដងដែលមានបេក្ខភាពរបស់គណៈបកភ្លឹងទៀនចូលរួមប្រគល់ប្រជែងអញ្ចឹងយើងឃើញថាលោកគណៈបកប្រជាជនពិបាកក្នុងការ ទប់ព្រោះគណៈបកភ្លើងទៀនអ្នកឈរជាបេក្ខជនឃុំសង្កាត់ហ្នឹងគឺពេញទាំងអស់ដែលធ្វើឲ្យគណៈបកប្រជាជនហ្នឹងគឺព្រួយបារម្ភនឹងអាចនឹងបាត់បង់នៅសម្លេងឆ្នោតច្រើនឬអាចចាញ់ឆ្នោតតែម្ដងបាទចាំត្រូវណាបងអូនពីព្រោះ អ្វីដែលយើងឃើញសន្ទុះរបស់អ្នកគ្រប់គ្រងគណៈបកភ្លើងទីនឹងគឺពួកគាត់ភាកច្រើនសុទ្ធតែជាអតីតមន្ត្រីរបស់គណៈបកសង្គ្រោះជាតិហើយកុំភ្លេចមន្ត្រីរបស់គណៈបកសង្គ្រោះជាតិនឹងក៏ជាអតីតរបស់មន្ត្រីភ្លើងទៀនមុនការច្បាច់បញ្ចូលគ្នាជាមួយសិទ្ធិមនុស្សដែរបាទបាទគឺពួកគាត់ជាមនុស្សដែលមានបេះដូងស្មោះត្រង់គឺតាំងពីដើមមកបាទ ទោះបីជាគាត់ផ្លាស់ប្ដូរកៅអៅពី3ឈុតក៏ដោយប៉ុន្តែឧត្តមគតិរបស់ពួកគាត់នៅដដែលទេបាទអញ្ចឹងបើថាឲ្យបងប្អូនធ្លាប់ឃើញហើយការបំរើប្រជាពលរដ្ឋនៅតាមគុំសង្កាត់របស់មេឃុំចៅសង្កាត់របស់គណៈបកសង្គ្រោះជាតិនៅពេលដែលសង្គ្រោះជាតិនឹងបានតំណែងឃុំសង្កាត់នឹងរហូតទៅដល់គណៈបកប្រជាជននឹងដេកមិនលក់បត់មិនហើយរកវិធីរំលាយបោះរំលាយតំណែងពួកគាត់ប្រមាណទាំង5000 7 អឺអាសនៈរបស់ពួកគាត់ណាបាទពីព្រោះហ៊ុនសែនមិនហ៊ានបណ្ដោយឲ្យមនុស្សល្អបម្រើប្រជាពលរដ្ឋនឹងបានទេពីព្រោះមេឃុំហើយនឹងចៅសង្កាត់របស់គណៈបកប្រជាជននឹងពួកគាត់នឹងបម្រើតបៈទេបម្រើតបៈទេមិនបម្រើប្រជាពលរដ្ឋទេហើយខ្ញុំមិនសម្ដៅទាំងអស់ទេមានអ្នកខ្លះក៏គាត់បម្រើប្រជាពលរដ្ឋដែរប៉ុន្តែភាគតិចណារបស់មេឃុំចៅសង្កាត់គណៈបកប្រជាជនភាគតិចមែនទែនដែលបម្រើប្រជាពលរដ្ឋណាបាទគឺគេធ្វើអ្វីទៅតាមបៈបាទ ហើយខ្ញុំខ្ញុំមានអត់ភ្លេចព័ត៌មានមួយ ដែលជម្រាបបងប្អូន ពាក់ព័ន្ធទៅនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជានឹងបានស្នើសុំអាមេរិកនឹងដើម្បីឲ្យមន្ត្រីរបស់ខ្លួននឹងអាចមកសហរដ្ឋអាមេរិកមកដូចថាមន្ត្រីធំធំរបស់គណៈបកប្រជាជននឹងអាចមកព្យាបាលជំងឺឬក៏មកទស្សនកិច្ចនៅខាងសហរដ្ឋអាមេរិកបានប៉ុន្តែត្រូវបានស្ថានទូតអាមេរិកនឹងគឺបដិសេធ បដិសេធមិនអោយចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកបានទេដោយសារតែកម្ពុជានឹងផ្អាកទទួលពលរដ្ឋខ្មែរដែលបានធ្វើខុសនៅច្បាប់សហរដ្ឋអាមេរិកហើយបានបញ្ជូនត្រឡប់ទៅវិញអញ្ចឹងអានឹងយើងមើលឥឡូវមកដល់នឹងពេលនេះគឺរាប់ពាន់អ្នកហើយតែអញ្ចឹងកម្ពុជាដូចជាពញាពេលនៃការទទួលពលរដ្ឋខ្មែរដែលធ្វើខុសច្បាប់អាមេរិកហ្នឹងសហរដ្ឋអាមេរិកបានបញ្ជូនទៅវិញហ្នឹង ឥឡូវអាមេរិកហ្នឹងគឺមិនអនុញ្ញាតឲ្យមន្ត្រីអស់ទាំងហ្នឹងគឺមកមកកម្មមកជាន់ទឹកដីអាមេរិកបានទេបាទអញ្ចឹងដូចខ្ញុំចង់រំលឹក អំពីរឿងអឺមូលហេតុអីបានជាខ្មែរនឹងមាន កិច្ចសន្យាទទួលយកជនជាតិខ្មែរដែលគាត់ប្រព្រឹត្តបទល្មើសនៅអាមេរិកហើយត្រូវគេបញ្ជូនបំបបង់ត្រឡប់ទៅស្រុកកំណើតវិញដោយសារតែការហ្នឹងគឺហ៊ុនសែនសញ្ញេទទួលយកលុយពីអាមេរិកក្នុង ចំនួនមនុស្សម្នាក់ដែលគេដែលដែលអាមេរិកបញ្ជូនទៅហ្នឹងគឺហ៊ុនសែនហ្នឹងបានលុយពីអាមេរិកដូចជាប្រមាណឯក្នុងម្នាក់ប្រមាណ10000ដុល្លារណាដើម្បីជាថ្លៃយកទៅចិញ្ចឹមរៀបចំឲ្យមានប្រកបវិជាជីវៈឲ្យចេះរស់នៅស្រុកខ្មែរឡើងវិញគឺហ៊ុនសែនហ្នឹងគឺបានទទួលលុយពីគេយកលុយពីគេហើយឥឡូវហ្នឹងគឺចង់កលាស់អាកិច្ចសន្យាវិញដូចដែលហ៊ុនសែនធ្វើដាក់បារាំងថ្មីថ្មីនេះចឹងបាទរឿងហ្នឹងមិនមែនសុកសុកអាមេរិកគេទៅធ្វើទេគឺហ៊ុនសែន ហ៊ុនសែននេះគឺទៅយកលុយគេចង់បានលុយគេសុកចិត្តទទួលយកប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិកហ្នឹងដែលគាត់មានកំហុសតិចតួចនេះយកទៅវិញហើយអាមេរិកហ្នឹងខ្ញុំចង់ប្រាប់បងប្អូនវាមិនមែនជាកំហុសរបស់អាមេរិកទេបាទបើសិនជាអាមេរិកមិនបើសិនជាហ៊ុនសែនមិនទទួលលុយពីអាមេរិកក៏គេមិនធ្វើអញ្ចឹងដែរយើងមើលជនជាតិយួនតើមានយួនមានអាមេរិកណាជាបញ្ជូនយួនដែលធ្វើខុសទៅវិញព្រោះយួនតែពេញតែមានប្រទេសវាហើយគឺវាប្រកាសថាវាអត់ទទួលយកវិញឃើញបាទ បាទហើយទាំងអស់ហ្នឹងគឺសុទ្ធតែជាអំពើពុកអលួយ ដែលហ៊ុនសែនបានកលាស់សម្ដីរបស់ខ្លួនឥឡូវទៅធ្វើឥឡូវដល់ពេលអាមេរិកគេធ្វើដាក់វិញបាទគេធ្វើដាក់វិញហើយគេផ្សំទៅនឹងគេឈ្មោះហ៊ុនសែនស្អុយក៏ក្រក់ផងហើយចោទប្រកាន់ថាអាមេរិកនឹងទៅក្បត់ជាតិជាមួយកឹមសខាផងហើយមកចង់សុំឲ្យឲ្យគេអឺអឺអធិស្ឋានយ៉ាងម៉េចហើយខ្ញុំនិយាយចឹងខ្ញុំនិយាយរឿងមួយទៀតបាទពួកគណៈបព្វជិជនណា គេចោទពីរឿងថាអឺបំណុលរបស់អាមេរិកដែលថាខ្មែរជាពាក់អាមេរិកតាំងពីសម័យលន់ណុលនឹងគឺជាបំណុលដែលទិញអាវុធទិញអីយកមកសម្រាប់ខ្មែរណាបាទសូមឲ្យពួកនឹងភ្ញាក់ខ្លួន បាទខ្ញុំបានមើលឃើញការបកស្រាយរបស់លោកអឺអឺអីគេលោកមេងម៉ៅកំសែងហ៎ម៉ៅកំសែងបាទបាទគាត់នៅ VOA ហើយក៏មានឯកសារម៉ែនកំសែងបាទទាំងឯកសារទាំងអីច្បាស់នៅក្នុង website គេហ្នឹងគឺបំណុលដែលសងហ្នឹងណាគឺបំណុលមួយភាគតូចដែលយើងខ្ចីគេក្នុងនាមថាយើងខ្ចីគេតែអាជំនួយយោធា ដែលយកទៅប្រឆាំងទៅវាយជាមួយ នឹង ពួកយាកកងហើយនឹងខ្មែរក្រហមណាគឺអាមេរិកគេអត់ទៀមទាវិញសូម្បីតែមួយសេនណាចង់ប្រាប់ពួកនឹងថាកុំយកអា អាអាបំណុលនឹងទៅបូកផ្សំបាទហើយ សម្រាប់បំណុលដែលដែលដែលជំនាន់ហ្នឹងដែលអាមេរិកជួយឧបត្ថម្ភទាំងយោធាទាំងសម្ភារៈសឹកវាយវាយនោះណាគឺវាយបណ្ដិញយួន ចេញពីទឹកដីខ្មែរពីពីពីពីគេហៅថាខ្មែរវៀតមិញខ្មែរយាកុងក្រមយាកុងយួនដែល ដែលការនោះសម្ដេចសីហនុគាត់បង្កកំហុសមួយ គឺបើកឲ្យជនជាតិយួនខាងជើងចូលមកពួន សង្ងំនៅក្នុងប្រទេសខ្មែរយកទឹកដីខ្មែរធ្វើជាមូលដ្ឋានលាក់ខ្លួនវាយជាមួយអាមេរិកការហ្នឹងគឺអាមេរិកហើយនឹងយួនមានសង្គ្រាមជាមួយគ្នា ហើយសម្ដេចសែនុនោះគាត់មានកំហុសក្នុងការបើកដីខ្មែរឲ្យយួនសង្ងំពួននៅក្នុងដីខ្មែរហើយវាយជាមួយអាមេរិកហេតុហ្នឹងហើយបានជាមានបញ្ហាទាំងអស់នឹងកើតឡើងហើយអាមេរិកដែលតម្លាក់បបែកដែល ដែលដែលវាយនឹងគឺមិនមែនគោលដៅគេធ្វើបាបប្រជាពលរដ្ឋខ្មែរទេគោលដៅគេគឺដេញយួនគឺបើដេញយួនចេញពី ប្រទេសកម្ពុជាហើយក្នុងនោះគឺលោកសេនាប្រមុខលន់នល់ក៏គាត់រួមដៃជាមួយ អាមេរិកក្នុងការព្យាយាមរំដោះខ្មែរយើងនឹងឲ្យរួចផុតពីការជឿនពៀនរបស់យួនដែរដែលសម្ដេចសីហនុបើកឲ្យយួនចូលមកពួននៅក្នុងដីខ្មែរហើយ ពេលតែគាត់ដេញទៅវិញវាអត់ព្រមចេញឃើញ តបយួនវាព្រមចេញមូលហេតុហ្នឹងឯងបានធ្វើឲ្យមានរដ្ឋបហាឬហេតុហ្នឹងឯងដែលធ្វើឲ្យខ្មែរយើងមានសង្គ្រាមរសាបច្ចុប្បន្នហ្នឹងបាទសូមខុំបន្ទោសអាមេរិកដែលគេតែងតែជួយគេចង់ឲ្យខ្មែរយើងនឹងក្លាយទៅជាប្រទេសសេរីចំណន់លុនដល់ចំណន់អីហ្នឹងគឺគេចង់ឲ្យខ្មែរយើងនឹងក្លាយទៅជាប្រទេសសេរីបាទអានឹងសូមអោយឲ្យបើកខួរក្បាលរបស់គណៈបពាជាជននឹងឈប់ឲ្យល្ងឹតឈប់ឲ្យល្ងងចាប់ពីពេលនឹងតទៅបាទបាទ ហ្នឹងហើយបើបើយើងគិតមើលគណៈបព្វជិនគឺកំពុងស្អប់អាមេរិកខ្លាំងប៉ុន្តែដល់ពេលអឺឥឡូវគឺស្រាប់តែសុំអាមេរិកនឹងមកជន់ទឹកដីសហរដ្ឋអាមេរិកអញ្ចឹងបានន័យថា ការគិចអត់រួចពីសហរដ្ឋអាមេរិកទេហើយពាក្យថាស្អប់អាមេរិកនឹងគ្រាន់តែជាពាក្យមួយដែលគ្រាន់តែបន្លប់ស្ថានភាពឬក៏បន្លប់ខ្លួនឯងទេការពិតនឹងបណ្ដែប្រទេសកម្ពុជាឬក៏បុគ្គលមន្ត្រីនៅក្នុងប្រទេសកម្ពុជានឹងចង់ទៅចិនទេហើយក៏ចង់ទៅយួនដែរ គឺចង់មកប្រទេសលោកសេរីហើយសំបីតែនៅអូស្ត្រាលីសំបីតែនៅអូស្ត្រាលីជាងដឹងហើយគឺសិតតែក្រុមខ្សែស្រឡាយបាក់ពួករបស់លោកហ៊ុនសែនទៅបណ្ដាក់ទុនរកស៊ីនៅអូស្ត្រាលីយកលុយពុកលួយដែលគៀបសង្កត់រះនឹងយកទៅរកស៊ីនៅអូស្ត្រាលីនោះច្រើនណាស់អញ្ចឹងយើងមើលមូលហេតុអីបានជាមិនដាក់ទៅទៅបណ្ដាក់ទុននៅយួននៅចិនទៅមែនមូលហេតុអីទៅដាក់បណ្ដាក់ទុននៅខាងអូស្ត្រាលីទៅប្រទេសលោកសេរីវិញអញ្ចឹងការពិតគឺគណៈបព្វជិជន មិនមែនតែភ្នំរបស់គណៈបព្វជិជន និងមន្ត្រីរបស់គណៈបព្វជិជនហ្នឹងគឺសុទ្ធសឹងតែជាដែលអ្នកដែលចង់មកជន់ទឹកដីនៃប្រទេសលោកសេរីទាំងអស់យើងមើលដូចអ្នកនៅសហរដ្ឋអាមេរិកអញ្ចឹងអ្នកនៅសហរដ្ឋអាមេរិកដែលគ្រប់គ្រងគណៈបព្វជិជននៅទឹកដីសហរដ្ឋអាមេរិកបងប្អូនពុទ្ធដែលគ្រប់គ្រងគណៈបព្វជិជនសួរថាពួកគាត់ឲ្យពួកគាត់ត្រឡប់ទៅប្រទេសកម្ពុជាវិញទៅរកស៊ីនៅប្រទេសកម្ពុជាគាត់ទៅហ៎អត់ទៅទេគាត់អត់ទៅទេមូលហេតុអីគាត់គាត់អត់ទៅ ការពិតគ្រប់គ្រងនឹងពាក្យថាគ្រប់គ្រងគណៈបព្វជិជនគួរតែទៅរស់នៅក្នុងប្រទេសកម្ពុជារស់នៅជាមួយលោកហ៊ុនសែនឬក៏រស់នៅក្នុងដំបូលសន្តិភាពរបស់លោកហ៊ុនសែនប៉ុន្តែបែរទៅជា នាំគ្នាក្រាញនៅសហរដ្ឋអាមេរិកនឹងមិនហ៊ានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញគណៈដែលគ្រប់គ្រងគណៈបព្វជិជនប៉ុន្តែអត់ហ៊ានសម្រាប់សម្រាប់ គេហៅថាសម្រាប់ចិត្តទៅជាមួយនឹងលោកហ៊ុនសែនដោយសារគេដឹងច្បាស់គណៈបព្វជិជននៅក្នុងប្រទេសគណៈបព្វជិជននៅក្រៅប្រទេសក៏វាដឹងច្បាស់ដែរថាការដែលទៅរស់នៅក្នុងប្រទេសរបស់លោកហ៊ុនសែនណាទោះបីមិនធ្វើអីសោះក៏រងគ្រោះដូចតែគ្នាហ្នឹងតែកម្ពុជាដែលគ្រប់គ្រងដោយលោកហ៊ុនសែនគឺអ្នកមិនធ្វើអីសោះក៏រងគ្រោះដោយលោកបណ្ឌិតកែមលីក៏មានប្រសាសន៍អញ្ចឹងអញ្ចឹងមុននឹងក្រោយនឹងដល់វេទអ្នកទេព្រោះអាបញ្ហានៃការដឹកនាំនៃរបបផ្ដាច់ការគឺវាតែងតែធ្វើឲ្យអាភាពផ្ដាច់ការរបស់ខ្លួននឹង គ្នាឯងក៏ធ្វើ អាគ្នាគេក៏ធ្វើដែរអ្នកនៅក្បែរខ្លួនក៏កាន់តែគ្រោះថ្នាក់ដែរអញ្ចឹងអានឹងសុទ្ធតែជារឿងមួយដែលពួកនឹងអត់គ្រប់គ្រងទៅលោកគណៈបព្វជនប៉ុន្តែមិនហ៊ានទៅនេះដែរមិនហ៊ានទៅប្រទេសកម្ពុជាដូចនៅខ្ញុំលើកឡើងថាគណៈបព្វប្រជាជននៅក្នុងប្រទេសកម្ពុជានេះពួកគេនឹងក៏ចង់មកទឹកដីសហរដ្ឋអាមេរិកនឹងខ្លាំងជាងគណៈជាងគណៈបកប្រឆាំងឬក៏ជាងគណៈបកសង្គ្រោះជាតិគណៈបកភ្លឺទៀនចឹងព្រម ពួកនេះបាទអាមេរិកបើកវីសាឲ្យមកមុនមកមកទាំងអស់មករត់ចេញអស់មកអស់ហើយខ្ញុំប្រាប់ណាបងប្អូនសង្គ្រោះជាតិយើង ដែលបានភៀសខ្លួនមកដល់អាមេរិកណាដោយសារតែហ៊ុនសែនដេញតាមចាប់ដេញតាមធ្វើបាបពួកគាត់ទេមិនមែនដោយសារតែពួកគាត់មានលុយយកមកទិញសញ្ជាតិយកមកបើកហាងរ៉ូស៊ីនៅអាមេរិកណាសូមកុំច្រឡំណាបើហ៊ុនសែនឯងកុំតាមចាប់ ធ្វើបាបពួកគាត់ណាក៏ពួកគាត់មិនបានស្ទាតមកដល់ទឹកដីអាមេរិកដែរសូមកុំចោទប្រកាន់ពួកគាត់ ថាពួកគាត់នឹងរត់ចោលស្រុក ថាគាត់នឹងមិនតស៊ូណាបាទបើសិនជាយើងកុំធ្វើអាអំពើខូខើយុងភ្នងទៅលើដល់ពួកគាត់ ពួកគាត់មិនមែនចេញមកដល់នឹងទេ បាទបើពួកគណៈបកប្រជាជនវិញណាបាទមានទាំងលុយមានទាំងអំណាចបញ្ជូនកូនចៅមកចេញមករៀននៅអាមេរិកចេញមកអស់លីងណាខុសគ្នាខុសគ្នាបាទត្រូវហើយបងបាទពួក យើងមើលយើងមើលសំបីតែកូនតកូលហ៊ុនក៏ចង់មកពង្រឹងចង់មកនៅ ទឹកដីសហរដ្ឋអាមេរិកចង់មកនៅអូស្ត្រាលីចង់មកអីដែរព្រោះបើយើងមើលកូនខ្សែស្រឡាយនៅក្នុងជួរគណៈបកប្រជាជនភាកច្រើន គឺបញ្ជូន កូនមករៀនប្រទេសលោកសេរីបាទភាកច្រើនសំបីតែដូចបងដាលេលើកឡើងមុនអញ្ចឹងសំបីតែហ៊ុនម៉ាណែតក៏បញ្ជូនមកឲ្យមកអាមេរិកដែរបាទហើយមករៀននៅអាមេរិកហើយយកយកសញ្ញាបត្រពីអាមេរិកឬក៏ មករៀននៅអាមេរិកហើយទៅអួត ខ្មែរនៅក្នុងស្រុកមិនមែនទៅរៀននៅចិនមកអួតខ្មែរណាហើយក៏មិនមែនទៅរៀននៅអួតនៅយួនមកអួតខ្មែរណាមាន មានមានកំសក់មួយដែរតា បាទបាទសញ្ញាបត្រនៅចិនបានបានវាចិនទៅនៅហ្វាំងឡុងបងបងម្នាក់ម្នាក់ឲ្យតែបានមករៀននៅសហរដ្ឋអាមេរិកគឺ អំនួតណាសម្រាប់តែកូនហ៊ុនសែនអត់លោកហ៊ុនសែនអត់អួតផ្ទះអត់អួតលុយទេប៉ុន្តែអួតកូនខ្លួនឯងបានមករៀននៅអាមេរិកឃើញទេគួរហើយបានហ៊ុនសែនមកអួតកូនឯងនៅរៀនអាមេរិកគួរតែអួតអួតពីរឿងកូនខ្លួនឯងហ្នឹងដែលបានគេហៅថា មានលុយមានអំណាចអីនៅក្នុងប្រទេសកម្ពុជាគួរតែអួតមិនបែរមិនណាទៅអួតរឿងមករៀននៅអាមេរិកហើយខឹងលោកប្រធានសំរងស៊ី ដាច់ក្បាលដាច់កន្ទុយរឿងអាសញ្ញាបត្រសញ្ញាបត្រសញ្ញាបត្រគេឲ្យហើយនឹងសញ្ញាបត្រទិញវាខុសគ្នាវាខុសគ្នាហើយខាងខាងសម្បាទៅធ្វើច្បាប់ធ្វើទម្លាប់អេរ៉ារីរាំងលើប្រធានសំស៊ីក្នុងស្រុកដឹកគិតគិតទៅដឹកនេះនឹងនេះឈួរដែរចង់និយាយទេអឺអឺគេ ស្អីគេខ្ញុំឃើញបងអសតថៃនោះគាត់ថាពួកត្រហ៊ុនសែនហ្នឹងមកស៊ីអាចគោមួយគ្រូតឿខ្ញុំសង់ចូលរួមជាមួយនឹងគ្រូតឿនឹងតិចតែមិនគួរមែនទេមិនមិនគួរទេបាទមិនគួរទេគ្រូតឿហ្នឹងខ្ញុំនិយាយតាមត្រង់ទៅចាប់បាប គ្នាអញ្ចឹងហើយយកមកថតវកកពស់ថតអីណាខ្ញុំខ្ញុំនិយាយថាបងប្អូនយើងខ្ញុំខ្ញុំតាមពិតខ្ញុំឃើញខ្ញុំការសម្ដែងរបស់គាត់គាត់មើលមកយើងយើងដឹងតែពួកគាត់សម្ដែងហីបាទហើយគាត់មិនមែនជាគ្រូអារបៀបគ្រូទៅអីគេ ទៅសោតអីអាណាប្រលឹមប្រឡំហើយចេញនៀកចេញអីឲ្យគេសែនឲ្យគេលុតតគង់ថ្វាយអង្គមអានោះអានោះមែនតែនគាត់នេះគាត់សំដែងដើម្បីជាការកំសាន្តហើយការកំសាន្តរបស់គាត់នេះណាសម្រាប់ខ្ញុំខ្ញុំមើលឃើញអំពីការអប់រំបង្កប់អត្តន័យអត់អប់រំយ៉ាងម៉េចទេអ្វីដែលគាត់ធ្វើនោះគឺសិតតែវាមាន អាគ្រូបោកប្រាស់នៅស្រុកខ្មែរនឹងធ្លាប់ធ្វើ បាទហើយពួកគាត់ថតហ្នឹងថតសម្ដែងកំសាន្តឲ្យពួកយើងមើលយើងសើចអ្វីដែលយើងបើសិនជាយើងមើលពួកគាត់យើងសើចណាយើងឃើញខមមិនភាកច្រើនគឺអ្នកដែលតែមើលគាត់ហ្នឹងគឺគាត់គេសើចគេសើចណាមានន័យថា ដាស់ឲ្យបងប្អូនយើងឈប់ចាញ់បោកអាអ្នកដែលថាអីទៅអីគេមានជែកនៅក្នុងអលឹកអីអាណាអីនៅក្នុងដីអីអ្វីដែលគាត់សម្ដែងនេះគឺឃើញការចូលរួមនោះវាបង្កប់អត្តន័យបើឲ្យយើងឈប់ចាញ់បោកអ្នកដែលគេសម្ដែងអញ្ចឹងអញ្ចឹងហើយនៅពេលដែលយើងឃើញអ្នកណាគេដែលគេមកបោក ទៅបឆោតយើងយកអាក្បួនដែលគ្រូទឿដែលយើងធ្លាប់ឃើញណាគាត់ថាអូអានេះអញធ្លាប់ឃើញគ្រូទឿធ្លាប់បោកធ្លាប់បរហាញឃើញគ្រូទឿធ្វើអញខ្ញុំក៏អឺអីធ្វើចាញ់បោក អាអាការសម្ដែងទាំងទៀតអញ្ចឹងសម្រាប់ខ្ញុំខ្ញុំថាគ្រូទឿដែលគាត់អ្វីដែលគាត់ធ្វើនោះវាបង្កប់អត្តន័យហើយម្យ៉ាងទៀតរឿងគាត់ស៊ីអាចកោណាណាបាទវាហ៊ូហេតមែនប៉ុន្តែយើងមើលណាវាមានទាំងអាអ្នកស៊ីតកៅអាអ្នកស៊ីសបកតរ៉េនអាអ្នកស៊ីស្អីគេស៊ីដីស៊ីឈើ មកមកមកកណោស៊ីពោះឆៅស៊ីអីហើយអត់អត់អត់មានអ្នកណាទៅរករឿងទេបាទអាហ្នឹងអ្វីដែលគាត់ធ្វើហ្នឹងគឺសិតតែជាការចំអកឆ្លើយតបទៅនឹងអ្វីដែលមនុស្សមួយចំនួនហ្នឹងខំចង់ធ្វើចង់សម្ដែងដើម្បីបានភាពល្បីឯអាហ្នឹងសម្រាប់អឺការមើលឃើញរបស់ខ្ញុំសម្រាប់បញ្ហារឿងគ្រូទឿហ្នឹងណាបាទគេបើថាបើថាដោយសារគ្រូទឿនឹងអត់មានខ្នងនិយាយចំទៅវាមានខ្នងបាទ បាទបើដូចស្អីគេអឺស្អីគេអ្នកណានោះឃើញខ្នងទៅទៅជំទាវហ៊ុនស៊ីណាដល់យកលុយទៅដល់ក្នុងបន្ទប់ហុចដល់លើក្រែទៀតដល់ឃើញខ្នងក៏ប៉ុណ្ណាប៉ុណ្ណីមានណាហ៊ានធ្វើអីបើចង់សម្ដែងអីណានាគប្រកាច់ប្រកិនយ៉ាងម៉េចក៏ចេះតែមាននាគអីគេនាគនាគរំរំរំបាត់កូរ៉េហ៎បាទបាទហើយចេះទៅហ៎បាទហើយមាន មានមានអាណាហៅហៅទៅចាប់ធ្វើអីមានទេវាអត់មានទេភាសាអីភាសាគេមានខ្នងយើងនិយាយខ្លីប៉ុណ្្នឹងឯងបាទ បាទខ្ញុំខ្ញុំគ្រាន់តែជឿបន្ថែមវាអាចវាអាចជាការឆ្លោះបញ្ចាំងពីតតភាពសង្គមតតភាពសង្គមដែលដឹកនាំដោយលោកហ៊ុនសែនណាបើសិនជាមើលភាពជាក់ស្ដែងពួកហ្នឹងគឺបញ្ចេញអំពីចរិតរបស់ខ្មែរដែលក្រមការគ្រប់គ្រងរបស់លោកហ៊ុនសែនហើយការដឹកនាំរបស់លោកហ៊ុនសែនគឺខ្មែរនាំទៅកាន់ផ្លូវឈួតឈួតទាំងអស់ទាំងស៊ីស៊ីសัตว์ឆៅស៊ីស្អីណាហ្នឹងដូចជាប្រែតដូចជារក់អញ្ចឹងហើយមិនបង្ហាញអំពីភាពអត់ឃ្លាននៅក្នុងប្រទេសកម្ពុជា ភាពអត់ឃ្លានហ្នឹងវាអាចវាចុះវិថថាសភាពតតភាពសង្គមអញ្ចឹងវាបង្កាលណាសង្គមដឹកនាំ ទៅ កាន់បែបហ្នឹងគឺពលរដ្ឋវាទៅបែបហ្នឹងឯងទៅទៅបែបហ្នឹងព្រោះការការដឹកនាំប្រទេសនីមួយនីមួយគេដឹកនាំឲ្យជាបរដ្ឋរបស់គេនឹងថ្លៃធ្នូឲ្យជាបរដ្ឋរបស់គេនឹងមានជីវភាពសមរម្យមានការងារធ្វើមានការរីកចម្រើននៅក្នុងគ្រួសារធ្វើសង្គមជាតិរីកចម្រើនក៏វាថ្លៃធ្នូកិត្តិយសរបស់ជាតិរបស់ពលរដ្ឋគេក៏ថ្លៃធ្នូដែរប៉ុន្តែ នៅពេលលោកលោកហ៊ុនសែន ដឹកនាំ គឺថាតភាពសង្គមគេនាំទៅអញ្ចឹងមានអ្នកស៊ីអាចស្មាតោគឺមានអ្នកស៊ីអាចគោមានអ្នកអ្នកស៊ីអឺអឺរបស់ចម្លែកចម្លែកសัตว์ឆៅស្អីស្អីហ្នឹងគឺអានឹងហើយជាថាសភាពដែលកើតឡើងដោយសារតែសង្គមដឹកនាំសពថ្ងៃរបស់លោកហ៊ុនសែននឹងធ្វើឲ្យមនុស្សមានចរិតដូចគេហៅថា មិនខុសអំពីបិសាចខុសពីប្រែតខុសពីរក់ទេអានឹងការដឹកនាំរបស់លោកហ៊ុនសែនគឺទៅអញ្ចឹង ព្រោះវាជាការពិតបើសិនជាយើងមើល នៅប្រទេសគេ នៅលើពិភពលោក គឺសំបីតែ យើងមើលសហរដ្ឋអាមេរិក នៅក្នុង YouTube ក៏ដោយ នៅក្នុងនេះក៏ដោយគឺថ្លៃថ្នូរទាំងអស់គឺការអប់រំរបស់គេទាំងអស់ហើយចំណេះដឹងរបស់គេទាំងអស់នៅក្នុង YouTube អត់មានរឿងពាក់ព័ន្ធទៅនឹងរឿងស្អីដែលឲ្យឲ្យឲ្យអត់អន់សង្គមទេព្រោះគេមើលសត្វតែជាការបង្រៀនមនុស្សឲ្យចេះអភិវឌ្ឍខ្លួនចឹងប៉ុន្តែនៅក្នុងប្រទេសកម្ពុជារបស់យើងក្នុង YouTube ទាំងចាស់ទាំងក្មេងបញ្ចេញមកគឺចរិតបែបគេហៅថាអឺអឺគឺដូចមនុស្សវិកលចរិតអីចឹងណាធ្វើឲ្យជាតិរបស់ខ្លួនឯងធ្វើពរដ្ឋសំបី តកុមារក៏ត្រូវបានគេពង្វក់ឲ្យទៅជាចម្ដែងស្អីរឿងដែលមិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ដល់ក្មេងចំនួនក្រោយនឹងខ្លាំងមែនទែនគឺពិសេសគឺបើយើងនិយាយចំគឺសំបីតែក្នុងប្រទេសកម្ពុជារបស់យើងពឹងពេលឥឡូវនេះស្គាល់គ្រាប់គេហៅថា ទីផ្សារគ្រឿងញៀនលក់ដោយស្ករគ្រាប់ទៅហើយអញ្ចឹងអាការគ្រឿងញៀននឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលធ្វើឲ្យយុវជនចំនួនក្រោយនឹងបាត់បង់នូវស្មារតីនៃការទទួលខុសត្រូវហើយនឹងភាពថ្លៃថ្នូររបស់ខ្លួនឯងនឹងធ្វើឲ្យខ្លួនឯងនឹងคลายទៅជាឧបករណ៍របស់គេដែលគេប្រើប្រាស់ដើម្បីលក់នៅគ្រឿងញៀននៅបំរើផលប្រយោជន៍របស់គេហើយយកគ្រឿងញៀនទៅបំផ្លាញ ពលរដ្ឋផ្សេងផ្សេងពិសេសគឺយុវជនចំនួនក្រោយដែលពួកគាត់ហ្នឹងចិត្តតែសឹងតែជាតំពាំងស្នងរិស័យដែលអាចជួយឲ្យជាតិនឹងអាចរីកចម្រើនបានប៉ុន្តែត្រូវបានគេពង្វក់អាតំពាំងរបស់យើងវាទៅស្អុយរលួយហើយធ្វើឲ្យអត្ថភាពសង្គមរបស់យើងហ្នឹងវាคล้ายទៅជាសង្គមមួយដែល អាណាធិបតេយ្យនៅក្នុងបច្ចុប្បន្នយើងមើលសង្គមតិចថាលឺលោកហ៊ុនសែននិយាយថាប្រើច្បាប់ប្រើច្បាប់ហ្នឹងយើងមើលតែពាក្យថាប្រើច្បាប់ប៉ុន្តែសង្គមរបស់យើងក្នុងពេលបច្ចុប្បន្ននេះគឺអាណាធិបតេយ្យ អាណាធិបតេយ្យនឹងគឺដោយសារតែការប្រើបទបញ្ជាជាជាងការប្រើច្បាប់នៅសហរដ្ឋអាមេរិកនេះមិនមែនលើកខ្ញុំមើលនៅសហរដ្ឋយើងនៅសហរដ្ឋអាមេរិកចេះតែលើកអំពីសហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកល្អឯងប៉ុន្តែគេប្រើច្បាប់ប្រទេសគេប្រើច្បាប់កាលណាប្រើច្បាប់ ទាំងអ្នកមាន ទាំងអ្នកក្រទាំងអ្នកអឺអឺមានអំណាច ទាំងអ្នករះសាមញ្ញគឺស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា ឋិតនៅក្រោមច្បាប់របស់គ្នាប៉ុន្តែនៅក្នុងប្រទេសកម្ពុជារបស់យើង គឺអ្នកមានអំណាចคล้ายទៅជាអ្នកដែលអង្គុយលើច្បាប់ហើយជាអ្នកដែលបញ្ជាច្បាប់វាមិនមែនជាអ្នកដែលអនុវត្តច្បាប់ឬក៏អ្នកដែលយកច្បាប់មកអនុវត្តឲ្យអ្នកក្រមក្រមឬក៏អ្នកដែលគ្នាមិនដឹងច្បាប់ហ្នឹងបានទទួលចេះចំណេះពីច្បាប់នៅក្នុងប្រទេសរបស់ខ្លួនទេប៉ុន្តែគឺប្រើច្បាប់ហ្នឹង ដល់ឮតាពាក្យថាច្បាប់ច្បាប់ហើយដេកភ័យហើយបងប្អូនប្រជាពលរដ្ឋគឺភ័យហ្មង ទៅប្លន់បងប្អូនប្រជាពលរដ្ឋក៏គេថាច្បាប់ដែរទៅទៅកាយផ្ទះទៅបំផ្លាញផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក៏គេថាប្រើច្បាប់ដែរចាប់មនុស្សស្លត់ត្រង់ដាក់ពន្ធនាគារទាំងអយុធធម៌ក៏គេថាប្រើច្បាប់ដែរប៉ុន្តែ ដល់ខ្លួនឯងបំផ្លាញតាំងពីរ៉ែក៏គ្មានសល់ភ្នំក៏គ្មានសល់ហើយសំបីតាព្រៃឈើនោះក៏ខ្ទេចខ្ទីសមុទ្រអីក៏លុប សុទ្ធតែគេថាគេនឹងត្រូវច្បាប់ទាំងអស់ហើយទៅទៅបង្កអាណាធិបតេយ្យគ្រប់រូបភាពគេថាគេនឹងសុទ្ធតែជាគេគេដែលត្រូវច្បាប់ប៉ុន្តែអ្នកដែលត្រូវច្បាប់គឺអ្នកដែលស្លូតត្រង់ប្រជាពលរដ្ឋដែលស្លូតត្រង់ដែលរងគ្រោះដោយសារតែការធ្វើបាបអំពីយកពាក្យថាច្បាប់ទៅប្រើហើយច្បាប់នឹងយើងមើលច្បាប់ស្រុកគេគេបង្កើតឡើងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋហើយផលប្រយោជន៍ជាតិរបស់គេ ប៉ុន្តែច្បាប់នៅក្នុងស្រុកខ្មែរហ៊ុនសែនធ្វើដើម្បីផលប្រយោជន៍ការពារអំណាចរបស់ខ្លួនឯងទាំងយើងមើលពាក់ព័ន្ធនឹងលោកប្រធានសំស៊ីលោកហ៊ុនសែនធ្វើច្បាប់នឹងប្រមាណហើយទេធ្វើច្បាប់ការាំងស្ទប់លោកប្រធានសំស៊ីមិនអោយចូលទៅក្នុងប្រទេសកម្ពុជាបានអញ្ចឹងប្រជាប្រិយរបស់លោកប្រធានសំស៊ីគឺលោកហ៊ុនសែនមិនអាចព្រាបបានទេនាំទាំងពីរកូនកូនគាត់នាំទាំងខ្លួនគាត់ហើយនឹងកូនគាត់មកព្រៀបជាមួយលោកប្រទេសប្រជាប្រិយភាពរបស់លោកប្រធានសំស៊ី គឺដាច់គ្នាស្រឡះអញ្ចឹងមិនអាចទប់ជាមួយនឹងជាប្រយោជន៍បលលោកទានសំស៊ីបានចេះតែរូបវិធីសាស្ត្រប្រើច្បាប់កាលមុនយើងឃើញលោកហ៊ុនសែនប្រើវិធីចាស់ធ្វើច្បាប់រៀបរៀងលោកប្រធានសំស៊ីរឿងនេះមួយបងរឿងរឿងពាក់ព័ន្ធទៅនឹងរឿងអាយុកំណត់អាយុ70ឆ្នាំបាទកំណត់អាយុ70ឆ្នាំបាទប៉ុន្តែយើងឃើញថាលោកហ៊ុនសែនប្រកាសខ្លាំងមែនទែនថាបង្កើតច្បាប់នឹងគឺដឹងតែចប់ហើយលោកប្រធានសំស៊ីចប់ហើយដល់ចុងក្រោយនេះលោកប្រធានសំស៊ីដឹងថាតឡាការនៃប្រទេសបារាំង ចាត់វិធានការលោកហ៊ុនសែននៅពេលដែលលោកហ៊ុនសែនអស់អំណាចឬក៏លាឈប់ពីនយោបាយអីចឹងទៅលោកប្រធានសំស៊ីដឹងថាតឡាការគេចាត់វិធានការលោកហ៊ុនសែនដឹងដែរលោកហ៊ុនសែនលែងហ៊ានធ្វើច្បាប់ហ្នឹងហើយលែងហ៊ានធ្វើច្បាប់ហើយអាច្បាប់ហ្នឹងស្ងាត់ដូចយើងចុកមាត់ចឹងឥឡូវហើយនឹងច្បាប់មួយទៀតពាក់ព័ន្ធនឹងច្បាប់អឺកំណត់អឺដូចជាច្បាប់កំណត់សញ្ជាតិ កំណត់សម្ជាតិដែលលីមើណាគាត់ធ្វើនេះគឺអត់បានចំណេញទេអត់បានចំណេញសួរថាចើច្បាប់ចិញ្ចៀតនឹងវាបើយើងនិយាយចំគឺការពារកុំអោយអ្នកដែលមានគេហៅថាជាជនជាតិខ្មែរនឹងបំរើបរទេសច្បាប់នឹងបើបើបើយើងនិយាយថាវាវាល្អណាបើយើងការពារប្រទេសអូច្បាប់នឹងមើលបើកើតឡើងដើម្បីចង់ជួយការពារប្រទេសជាតិការពារទឹកដីរបស់ខ្លួនឯងអានឹងយើងគ្រប់គ្រង ប៉ុន្តែច្បាប់នឹងធ្វើឡើងដើម្បីសម្ដៅទៅលើតែលោកប្រធានសមស៊ីមួយហ្នឹងព្រោះច្បាប់នឹងអត់មានសម្ដៅទៅលើអឺរឿងនោះទូទៅគឺពាក់ព័ន្ធទៅលើលោកប្រធានសមស៊ីមួយអញ្ចឹងវាអត់ចំណេញដល់ជាតិសោះវាអត់មានចំណេញអីដល់ជាតិសម្បីតែបន្តិចវាជាជាការធ្វើធ្វើច្បាប់ដើម្បី តម្រូវខ្លួនឯងក្រុមគ្រួសារខ្លួនឯងគេហៅកៃកាត់កាត់ក្បាលត្រង់កាត់កាត់ក្បាលត្រូវមួកណាត្រូវមួកបាទវាអត់ចំណេញទេបាទ ឥឡូវហ្នឹងកុំថាចំណេញដល់អ្នកណាអត់ចំណេញទាំងដល់ហ៊ុនសែនខ្លួនឯងទៀតនោះណាអារៀបជើងអាឈានជើងរៀបចោះរៀបចោះហើយនោះណារៀបចោះរីពួយតឡាការបារាំងចេញសារដីកាតាមចាប់ហ៊ីងមិនរៀងហ៊ុយវិសិទ្ធពឹបហ៊ុនសែនដកជើងឡើងវិញយ៉ាងលឿនដកជើងរហូតចង់ខ្លាត់ចង់ខ្លាត់ឡើងឌីងធ្លាក់យើងឃើញរូបថតគាត់ឃើញគេគ្រា3 4នេះអីខំទប់គាត់អានោះគាត់ជុលហ្មងចោះហ្នឹងបាទឥឡូវពីថ្ងៃហ្នឹងទៅនឹងហ៊ុនសែនគាត់ចោះដោយវិធីណាទេ បាទពីព្រោះបើសិនជាគាត់បាត់តំណែងហ្នឹងទៅគឺអាអាអាការភ័យខ្លាច ដែលថាមានសាលេខារបស់បារាំងឲ្យដាក់ឈ្មោះគាត់តាមចាប់ឈ្មោះគាត់មួយទៀតហ៊ុនសែនវីវហើយខ្មាស់គេណាជនវៀនបាទមានសាលេខានឹងមួយខ្មាស់គេណាបងអីមេដឹកនាំទៅប្រទេស ណាលេងពួយដល់គេវិញហុយអូមុខអានេះបារាំងតាមចាប់ទៅនេះទេអានេះអានេះអានេះអានេះបារាំងតាមចាប់ទៅ ហើយឃើញអញ្ចឹងឯងខ្មាស់គេខ្ញុំខ្ញុំខ្ញុំនិយាយមែនទេទោះបីជាគេចាប់មិនទាន់បានមែនក៏ខ្មាស់គេដែរគឺអស់មុខអស់មាត់ហើយបាទបាទវាជាមុខមាត់ជាមុខមាត់ហើយលោកហ៊ុនសែនចង់បានណាមុខមាត់ប៉ុន្តែលេងខូចហើយលេងគំនិតនឹងអាក្រក់ច្រើនបើសិនជាចង់បានមុខមាត់ធ្វើល្អអត់អីទេប៉ុន្តែនេះគឺចង់បានមុខមាត់រឿងធ្វើអាក្រក់ច្រើនព្រោះបើនៅក្នុងប្រទេសកម្ពុជាគាត់មានវិជាប្រយភាព ដោយការលើកឡើងរបស់គណៈជនរបស់អ្នកគ្រប់គ្រងរបស់ហ៊ុនសែនប្រមាណអ្នកប្រមាណនឹងគឺលោកហ៊ុនសែនមិនព្រួយបារម្ភទេបើប្រជាប្រិយភាពគាត់ខ្លាំងប៉ុន្តែនេះគាត់គាត់ខ្លាចនឹងប្រជាប្រិយភាពរបស់លោកប្រធានសំស៊ីខ្លាំងមែនទែនសម្បីតែខាងថាគ្រាន់តែឈ្មោះលោកប្រធានសំស៊ីមិនអោយប្រើនៅក្នុងប្រទេសកម្ពុជាហ្នឹងនឹងវាមើលតែប្រជាប្រិយភាពលោកហ៊ុនសែនគឺខ្លាចលោកប្រធានសំស៊ីខ្លាំងឥឡូវពេលវេលារាំងច្រើនបន្តិចដែរបងអញ្ចឹងច្រើនដែរបាទ គាត់បញ្ចប់ត្រឹមនឹងសិនណាបង បាទហ្នឹងហើយអរគុណបងអូន ដែលបានចូលរួមផ្សាយនៅក្នុងថ្ងៃនេះហើយក៏សូមអរគុណបងប្អូន ដែលបានចូលរួមខមមិនតាំងពីដើមរហូតដល់ចប់ហើយមានខមមិនខ្លះដែលខ្ញុំយើងខ្ញុំមិនអាចអានអស់ព្រោះបងប្អូនខមមិនច្រើនហើយសូមជាថ្មីម្ដងទៀតសូមអរគុណបងប្អូនដែលបានចូលរួមហើយនឹងគ្រប់គ្រងការផ្សាយរបស់ទូទួលព្រឹត្តិការណ៍ ហើយខ្ញុំបាទទាំងពីរនាក់បើសិនជាយើងលើកខ្វះខុសត្រង់ណា សូមមេត្តាខន្តីអភ័យទោសហើយក៏សូមជូនបងជូនពរបងប្អូនទាំងអស់ឲ្យបានជួបប្រទះតែសេចក្តីសុខសុខភាពល្អគ្រប់គ្នាបាទសូមអរគុណបាទអរគុណបងជម្រាបលា